សូមជម្រាបសួរអស់លោកលោកស្រីនិងនាងកញ្ញាទាំងអស់ជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់កັບផ្សាយរបស់ខ្ញុំបកណ្ណាខ្ញុំបាទសម្រាប់នៅ ថ្ងៃនេះបងប្អូនជាលើកទី1ដែលខ្ញុំកណ្ណាខ្ញុំនៅ ក្នុងកັບផ្សាយទូទួលសម្លេងអ្នកសិកាខ្មែរ នៅក្នុង page ថ្មីរបស់យើង គឺ page លេខ3បាទគឺប៉ុស្តិ៍លេខ3ដោយសារតែ page ទូទូសម្លេងមនសិការខ្មែរប៉ុស្តិ៍លេខ1ត្រូវបានជាប់បំរាមអឺប៉ុស្តិ៍លេខ2ក៏ជាប់បំរាមថ្មីថ្មីហ្នឹងឥឡូវយើង បង្កើតប៉ុស្តិ៍លេខ3បាទប៉ុន្តែទូទួលមនសិការដូចគ្នា ទេណាបាទសូមអស់លោកលោកស្រីមេត្តាជួយចែកចាយ និង ជួយផ្សព្វផ្សាយ ចែកដល់បងប្អូនដតេដតេទៀតនៅក្នុងការដែលឲ្យស្គាល់ភ័យរបស់ក្រមមនសិការរបស់យើងទាំងអស់គ្នាផងពីព្រោះអឺយើងនឹងផ្សព្វផ្សាយការ live របស់យើង នៅ ក្នុងเพจទូទស្សសម្លេងមនសិការនេះអឺតែម្ដងហើយយើងអត់ផ្សាយនៅក្នុងเพจណាទៀតទេគឺថាយើងផ្សាយនៅក្នុងเพจថ្មីនេះដោយសារតែเพจថ្មីរបស់យើងនេះគឺអត់យើងទៅតែបង្កើតមែនទេខ្ញុំបង្កើតត្រៀមទុកយូរហើយ បាទខ្ញុំបង្កើតត្រៀមទុកតាំងពីឆ្នាំ2021សំទោសត្រូវត្រូវ2021បាទខ្ញុំបង្កើតត្រៀមទុក ខ្ញុំដឹងថាអាចនឹងផេកទី2នឹងត្រូវជាប់បំរាមចឹងហើយខ្ញុំបង្កើតត្រៀមទុកក្នុងគណៈពេលដែលខ្ញុំបង្កើតត្រៀមទុកនឹងខ្ញុំមិនមែនត្រៀមត្រឹមតែផេកទី3ទេខ្ញុំត្រៀមដល់ផេកទី5 ទី4និងទី5មួយទៀតប៉ុន្តែបងប្អូនអត់ទាន់បានអឺដឹងច្រើនទេភេកទី5របស់យើងដល់ភេកទី4របស់យើងហ្នឹង គឺមានអ្នក follow អ្នក like ចំនួន4000ហើយនិងអ្នក follow នឹងចំនួន5000អ្នកជាងហើយ page ទី5របស់យើងហ្នឹងគឺមានអ្នក follow អ្នក like នៅតិចនៅឡើយទេប៉ុន្តែយើងបង្កើតទុកសម្រាប់ stream នៅពេលដែល page មួយខូចយើងដាក់ page មួយទៀត បាទអញ្ចឹងហើយបងប្អូនអាចអាចចូលរួមនិងជួយចែកចាយជាមួយពួកយើងបានដោយសារតែអឺយើងអឺមិនឲ្យចាញ់ចិត្តទេបាទពីព្រោះមិនឲ្យចាញ់ចិត្តត្រង់ថាខូចមួយមានមួយខូចមួយមានមួយគ្រាន់តែថាវាពិបាកបន្តិចនៅក្នុងការដែលបងប្អូនតាមរកបាទប៉ុន្តែអត់អីទេឥឡូវប្រព័ន្ធសង្គមងាយស្រួលនឹងតាមរកទេបាទ អរគុណណាស់ចំពោះបងប្អូនដែលបានតាមក្រមការងារទូទាត់សម្លេងនសិការបស់យើងហើយសម្រាប់នៅថ្ងៃនេះខ្ញុំ កណាខ្ញុំអត់បានត្រៀមនៅប្រធានបទនៅក្នុងការជជែកក្នុងការធ្វើការ live show ជាមួយ នឹងបងប្អូនទេ បាទប្រហែលជាចូលដល់បញ្ហាផ្សេងផ្សេង បាទសង្ឃឹមថាបងប្អូនជួយចែកចាយផងទៅណាបាទថ្ងៃនេះជួបជាមួយបងប្អូនជជែកអំពីនេះពីនោះបាទរឿងអាចនិយាយពីហ៊ុនសែនអាចនិយាយពីរឿងផ្សេងផ្សេងថ្មីថ្មីដែលយើងបានដឹងដែលយើងបានឮនៅបញ្ហាប្រព័ន្ធសង្គមនឹងបាទអឺម សុខទុក្ខយ៉ាងណាដែរបងប្អូនណាខ្ញុំសូមសម្ដែងគិរវកិច្ចចំពោះបងប្អូនទាំងអស់គ្នាពីចម្ងាយផងបាទបាទអឹមរឿងដែលបងប្អូនបានស្ដាប់លោកដាលេបានចាក់អំពីរឿងអឺងួនសឺបងប្អូនណាងួនសឺបងប្អូនធ្លាប់បាន ដឹងហើយរឿងងួនសឺហ្នឹង អឺយុគមិញសម្ដេចបរិមសម្ដេចព្រះអនុជដាលេអុយបាន ចាក់ឡើងវិញអំពី កិច្ចសម្ភាសរវាងអឺលោកជុនច័ន្ទបុតជាមួយនឹងជាមួយនឹងងួនសឿរួចហើយបងប្អូនក៏យល់ពីរឿងងួនសឿដែរមែនតែនបើតាម ដែលខ្ញុំកណាស់ខ្ញុំអឺដឹងពពុះព័ត៌មាន ពីរឿងងួនសឿ តាមពិតងួនសឿទៅតែមកដល់ស្រុកបរាំងប្រមាណធម្មខែនឹងចោះសឹងតែមិនដល់ផងមែនតែនទៅព្រោះងួនសឿនឹងជាប់នៅប្រទេសថៃដោយ ក្រមប៉ូលីសអង្គពលបានចាប់ខាត់ខ្លួនងួនសឿជាប់កាំងនៅស្រុកថៃបាទក្រោយពីជាប់កាំងនៅស្រុកថៃកន្លងទៅនឹង អឺប្រមាណសប្តាហ៍មុននេះងួនសឿបានមកដល់បរាំងអានឹងគឺក្រោយពីងួនសឿក្រោយពីងួនសឿចេញសម្ភាសតាមវត្ថុអាស៊ីសេរីមកខ្ញុំម្សិលមិញនេះខ្ញុំបានតំណាក់តំណងទៅមនុស្សមួយចំនួន ពីរឿងហេតុអីបានជាងួនសឿគាត់ចង់បង្ហាញខ្លួនជាថ្មីម្ដងទៀត នៅលើប្រព័ន្ធសង្គមណាហេតុអីបានជាងុនសឿគាត់ចង់បង្ហាញខ្លួនម្ដងទៀតបាទនៅលើប្រព័ន្ធសង្គមតាមការយល់ឃើញរបស់ខ្ញុំតំណងពេលដែលគេគាត់ខ្លួនគាត់នៅប៉ូលីសអង្កពលនៅស្រុកថៃគេគាត់ខ្លួនគាត់នៅស្រុកថៃគាត់គាត់មកពីខ្មែរមែនតើគាត់និយាយចំណុចត្រង់ថាគាត់មកពីខ្មែរ ប៉ុន្តែគាត់មកដល់ខ្មែរហ្នឹងគេបានកាក់គាត់នៅស្រុកថៃហ្នឹងឯងជាប់គាត់ជាប់កាំងនៅស្រុកថៃហ្នឹងរហូតទើបតែគេបើកច្រកព្រំដែនឲ្យមកវិញដោយសារ Covid អីហ្នឹងគេបើកឲ្យមកវិញមកបានគាត់មកប្រាំងមកសុកប្រាំងមកបាទបានគាត់មកសុកប្រាំងហ្នឹងមកមិនទាន់ទាំងបានប្រមាណអាទិត្យផងមកមិនទាន់ទាំងបានប្រមាណអាទិត្យផង ណែតំណងជា ការសន្និដ្ឋានរបស់ខ្ញុំណាសន្និដ្ឋានរបស់ខ្ញុំហ្នឹងមិនមែនជាការសន្និដ្ឋាន ដោយ គ្មានហេតុផលទេខ្ញុំចង់ជំរាបបងប្អូនចេះពេលដែលគេចាប់ងុនសឿបងប្អូនដឹងថាហេតុអីបានជាគេប្តឹងងុនសឿពីរឿងប៉ូលីសអង្គតពលឲ្យតាមចាប់ ងួនសឿនឹងទេដោយសារតែទោសនៃបត់ចាប់ចម្រិតទោសនៃបត់ចាប់ចម្រិតហើយអាបត់ចាប់ចម្រិតនឹងចាប់ចម្រិតមែនណាបងបងប្អូនហើយខ្ញុំនិយាយជាមួយលោកដាលេកាលពីម្សិលមិញខ្ញុំនិយាយពេលដែលខ្ញុំបើកឡានពីធ្វើការមកខ្ញុំនិយាយអត់ចេញរូបនឹង ខ្ញុំនិយាយជាមួយលោកដាលេកាពីម្សិលមិញហ្នឹងខ្ញុំនិយាយថាតំណងជាគណៈបកប្រជាជននឹងឲ្យងួនសឿនឹងជាអ្នកចាប់ចម្រិតកូនលោកម្នាក់ដែលជាមិត្តភក្តិរបស់គាត់នោះបាទហើយបន្ទាប់មកតំណងជាងួនសឿនឹងចាញ់បោក ឧបាយកលរបស់ពួក CPP គេគេលេងគេលេងចង់ប្រើងួនស៊ឺតទៅទៀតដោយអាវិលៀមគង់អញ្ចឹងដល់វិលៀមគង់អញ្ចឹងដោយអាដាមចោប្លន់អញ្ចឹងអាដាមចោប្លន់ដំបូងគេប្រើវាគេប្រម៉ូតវាគេគេប្រើវាគេប្រម៉ូតវាដល់លទ្ធផលចុងក្រោយដល់ពេលវាអស់តម្លៃត្រូវប្រម៉ូតឬក៏វាមាន ថ្នាំងថ្នាក់អីតំណងប្រហែលជាវាអស់តម្លៃត្រូវគេប្រម៉ូតនិយាយរួមមានន័យថាវាអស់តម្លៃត្រូវប្រើប្រាស់ទៀតដូច្នេះទៅគេបខំវាឲ្យផ្ដល់របស់របរឲ្យគេវិញដោយចោតវាធ្វើជាឯកអាដាមចោតប្លន់បាទជាឯកអាដាមចោតប្លន់បាទបងអូនជឹមជឹមសុផាត បាទជួយ share ផងបងអូនជឹមសុផាតនេះគឺជា page លេខ3ទៀតណាបាទជាប៉ុស្តិ៍លេខ3 សម្លេងមនសិការប៉ុស្តិ៍លេខ3បាទប៉ុន្តែទូទួលមនសិការដូចគ្នាប៉ុន្តែប៉ុស្តិ៍លេខ3តិចទៀតឡើងប៉ុស្តិ៍ទៀតបាទដោយអាដាមចោលប្លន់អញ្ចឹងដល់ពេលវាប្រើលេងបានគេត្រូវតែយកវាទៅដាក់គុកម្ដុំសិនបំបត្តិវាសិនគេតម្លើងគេស្វែងរកមនុស្សមកជំនួសឯកឧត្តមចៅប្លន់ ទី2គ្រាន់តែគេចាប់ឯកឧត្តមចោលប្លន់ទី1មិនទាន់ទាំងបានប្រមាណផងក្លិនចំហេះចំហេះពីប្រទេសកម្ពុជាមកថាមានមនុស្សមួយចំនួនមានមនុស្សមួយគេចង់ឲ្យដើរតួនាទីរបស់ឯកឧត្តមចៅប្លន់វីលៀមកងហ្នឹងឥឡូវ ពួកហ្នឹងគេហៅថាពួកអពៈអាវធំឡើងតឡាការសបាយរីករាយយើងឡើងតឡាការយើងបារម្ភណាប៉ុន្តែពួកគេឡើងតឡាការអូគេសបាយរីករាយអូបងអូនគេធ្វើអូគេពាក់អាវធំករិញការ៉ាង ឡើងតឡាការគេថតម៉ែឡើងតឡាការយើងឡើងតឡាការភ័យណា អីឡើងតឡាការអីដឹងយ៉ាងម៉េចអីដឹងយ៉ាងម៉ាទេឯងនាំគ្នាទៅឡើងតឡាការដូចនាំគ្នាទៅដើរលេងផ្សារបងអូនយល់ទេយល់សម្ដេចដេកជួលឡុងយេពួកគេនាំគ្នាឡើងតឡាការដូចឡើងទៅលេងផ្សារបងប្អូនមើលបងប្អូនមើលគេគេគេឈោថតមកវងគ្នាគេហ្នឹងណាបានខ្ញុំថាអូអារូបភាពហ្នឹងរូបភាពដោយអាឡែង លឺអាឡែងនាំគ្នាទៅផ្សារអីធ្វើអីហឹកហាក់ហឺហាអីទៅតឡាការមានគេបើកផ្លូវឲ្យអីណាណៃអីអ្នកទោសក្បត់ជាតិសាហាវអីហំហានជាង អ្នកទោសលួចដូងគេវាវាដូចអ្នកទោសក្បត់ជាតិជាមួយនឹងអ្នកទោសដើម្បីរសជាតិដើម្បីដើម្បីកាពះដូចជាកម្មករនាការគ្នាពោះធំ ចាប់វាយខ្នោះគ្នា ចាប់គ្នាដាក់ នៅក្នុងឡានឃុំឃុំ ដូចគ្នាជាទោសអ ுக ្រិតចឹងគ្រាន់តែទៀមទាធ្វើបាតកម្មអូម៉ែអាចាប់វាយខ្នោះវាយគ្នៀងបញ្ជូនទៅតុលាការបញ្ជូនទៅអឺមន្ទីរឃុំឃាំងដល់ពេលអ្នកទោសក្បត់ជាតិម៉ែនាំគ្នាសំដែងហឹកហាក់ហឺហាដើរចូលតឡាការអឺអញថាអឺអញមកទេអញអញហើយអញ ស្រុកខ្មែរអញបើសិនតែមានប្រជាពលរដ្ឋខ្មែរជឿពួកអស់ហ្នឹងអញចប់ហើយអញប៉ុន្តែបងប្អូនខ្មែរអើយកុំជឿពួកហ្នឹងសោះវើយណាបងប្អូនណាបងប្អូនប្រយ័ត្នប្រយែងណាប្រយ័ត្នប្រយែងណាពួកអាបោកចេញច្រើនណាឥឡូវហ្នឹងពួកអាសំដែងហ្នឹងចេញច្រើនណាអាតួអង្គសំដែងហ្នឹងចេញច្រើនណាបងប្អូនណាបងប្អូនតាមឲ្យតន់ហើយយកស្បែកជើងវាយកញ្ចប់មាត់វាអេមិនស្បែកជើងមែនតើនេះណាកុំភ្លេចយកស្បែកជើងវាយកញ្ចប់មាត់ពួកវាបងប្អូនណា ខ្ញុំប្រាប់ណាព្រោះឥឡូវហ្នឹងពួកអាសំណែងបន្តិចទៀតវាទៅទៀតហើយតិចទៀតវានាំគ្នាទៅពីអាមេរិកប្រមាណក្បាលទៀតហើយដូចខ្ញុំនិយាយចឹងអាស៊ីណននេះខ្ញុំថាបន្តិចទៀតវាទៅស្រុកខ្មែរឥឡូវទៅមែនអានឹងវាជំនួសអីហេតុអីបានទីគេចាប់ឲ្យវាលៀងងំដាក់គុកគេចោតវាពីបត់ចោលប្លន់អារឿងវាលៀងងំចោលប្លន់ហ្នឹងវាមានទៅប្លន់ស្អីវាទេតើបើវាបោកគេបានបើវាទៅប្លន់គេជឿខ្ញុំទៅវាមិនចេះប្លន់គេទេអានឹងនោះ គ្មានអាណាចោលប្លន់ណាគ្មានចោលប្លន់ឯណាដល់ប្លន់គេឲ្យរត់ទៅផ្ដុំគ្នានៅផ្ទះឲ្យគេទៅចាប់ពេញនឹងទេជឿខ្ញុំមួយម៉ាត់ទៅបើគេចាប់គេគេដេញគេដេញ ប្រផាប់ចាប់ប្រភីងហើយរត់ទៅណាមិនរត់រត់ទៅផ្ទះឲ្យវិលៀមកងឥឡូវបងប្អូនបងប្អូនប្រមូលចាប់មកហឹងទាំងអស់វាមិនដែលវាមិនដែលគេស្គាល់ទាំងឡាន គេស្គាល់ទាំងអីហើយរត់ប្រមូលគ្នាមកដុំ ទៅផ្ទះឲ្យវាលេងកងឲ្យប៉ូលីសទៅពាត់ចាប់យកទាំងអស់វាមិនដែលមានទេអាឡុងវាក៏មិនឈួតដល់ថ្នាក់នោះដែរសំដែងវាមិនសមសោះរបស់ពួកអាវៈអាបែងគឺបឿងនេះវាហើយបងប្អូនចេះតែជឿថាអាវលៀមកងជាចោលប្លន់មែនទេវាគ្មានទៅចោលប្លន់អីទេអានឹងបិទថាបោកគេតើឌីសីតើអីបោកត្រឹមវាបោកបាន បើថាឲ្យវាមានចិត្តក្លាហានទៅប្លន់គេអានឹងវាមិនទៅប្លន់គេទេបងប្អូនណា ហើយយកហេតុអីបានជីវិតទទួលស្គាល់តាផន់គេអើបើមិនទទួលស្គាល់វាធ្ងន់ជាងនឹងទៅទៀតពីព្រោះវាគេឲ្យសំដែងតាំងពីដើមមកតាំងពីពីដើមមកគេឲ្យវាសំដែងដល់ពេលខ្លះទៅពាក្យខ្លះទៅវាសំដែងជ្រុលណាសំដែងជ្រុលពេកទៅហើយវាក៏អឺតកតោមពេកទៅបើគេចេះតែមិនមាត់មិនកទៅដល់ពេលថ្ងៃដែលគេត្រូវតែអញដូរហ៎ដូរតួឯងទៅមើលទៅអានឹងកាជះអង្កើតទេ ប្រើលេងបានណាសម្ដេចអ្នកជំរាបជាតិនិយមសៀនសុផលបងប្អូនប្រើលេងបានដល់ប្រើដល់ប្រើលេងបានណាអរគុណណាបងប្អូនណាដែលបានជួយចែកចាយម្នាក់មួយម្នាក់មួយណាបងប្អូនណាព្រោះ page ថ្មីឥឡូវហ្នឹងឃើញបងប្អូនមក339នាក់ហើយនៅក្នុងនៅក្នុងនេះជិត500នាក់នៅក្នុង stream yard ហ្នឹងទាំង YouTube ទាំងអីគេថាជាង500នាក់បាទក៏គួរសមដែរណាបងប្អូនណា ហើយបើបងប្អូនចូលមក share តែម្នាក់មួយម្នាក់មួយចូលនៅក្នុងក្រុមម្នាក់មួយម្នាក់មួយក៏គួរសមដែរបងប្អូនណាអរគុណច្រើនអរគុណម្ដងទៀតខ្ញុំចង់សរុបមករឿងងួនសឿវិញរឿងដែលខ្ញុំនិយាយហ្នឹងគឺរឿងងួនសឿទេគ្រាន់តែខ្ញុំទាញវិលៀមកងអាដាមចៅប្លន់ហ្នឹងជាមួយនឹងឯកអាដាមចៅប្លន់ទី2ដែលគេប្រុងនឹងប្រម៉ូតនាថ្ងៃអនាគតនឹងនឹងអ្នកនយោបាយដែល មកប្រជារាស្ត្រដែលសម្ដែង ដើម្បីឲ្យហ៊ុនសែនស្របច្បាប់នោះណាងួនសឿនឹងតំណងជាបានជាគេមិនបញ្ជូនទៅស្រុកខ្មែរវិញហើយគាត់ចោលប្លន់មែនគាត់ប្លន់ប៉ុន្តែដោយសារតែគាត់នឹងត្រូវជាមួយហ៊ុនសែនហើយងួនសឿនឹងមានគុណសម្បត្តិជួយបំបែកបំបាក់ហ៊ុនសំពេចឲ្យហ៊ុនសែន ហើយបងប្អូនបងប្អូនអានឹងសម្ដីនឹងសម្ដីងួនសឿនិយាយណាមិនមែនសម្ដីខ្ញុំអ្នកនិយាយណាងួនសឿគាត់ថាគាត់អ្នកប្រម៉ៃប្រម៉ាក់ហ៊ុនសំពេចហើយបងប្អូនគិតមើលមើលគាត់ប្រើពាក្យប៉ានេះគាត់ប្រើពាក្យស្របថាចេះគាត់ថាបើគុំតែគាត់បំបែកបំបាក់ហ៊ុនសំពេចឲ្យខ្សោយទេណាគុំអីមនុស្សស្លាប់នឹងមិនមែនត្រឹម2 300 4 500អ្នក4 5000អ្នក4 10000អ្នកឯងអាចស្លាប់ទៅដល់រាប់សែនអ្នក អីវាទៅជាអញ្ចឹងទៅគាត់ថាបើគុំតែបានគាត់ជួយទេគុំអីអត់មានស្លាប់តិចប៉ុណ្ណឹងទេគុំអីស្លាប់ច្រើនជាងនឹងទៅទៀតបងប្អូនគិតមើលមើលបងប្អូនបងប្អូនជួយពិចារណាចំណុចនឹងមើលមើលបងប្អូនជួយពិចារណាចំណុចនឹងជួយពិចារណាចំណុចនឹងបងប្អូនយល់យ៉ាងម៉េចហឹមបងប្អូនយល់យ៉ាងម៉េច អានឹងទ្រឹស្ដីនឹងគឺយួនសុតត្មង ជាមនោគមរបស់យួនសុកសានភាសានឹងបំបែកបំបាក់គេហើយសម្លាប់គេហើយទុក មនុស្សម្នាក់ពីរនាក់នៅក្នុង គ្រួសារគេបន្ទាប់មកវាឲ្យមនុស្សម្នាក់ពីរនាក់នឹងសងគុណវាទៀតដឹងគុណវាទៀតវាលើកមនុស្ស បតុកមនុស្ស2នាក់3នាក់នឹងដើម្បីឲ្យដឹងគុណវាដោយហ៊ុនសែនរំលាយហ៊ុនសំពេចតែហ៊ុនសែនហ៊ុនសែនធ្វើរដ្ឋប្រហារហ៊ុនសំពេចតែហ៊ុនសែនមិនធ្វើជានាយករដ្ឋមន្ត្រី ខ្លួនឯងទេលើកអឹងហួតឲ្យធ្វើជានាយករដ្ឋមន្ត្រីជំនួសក្រមព្រះហេតុអីគេថាហ៊ុនសែនជួយ សម្អាតផ្ទៃក្នុងឲ្យគណៈបកហ៊ុនហ៎វាតែជាចឹង ដូចយួនអញ្ចឹងវាដុតផ្ទះខ្មែរវាដុតអានយោបាយនឹងអាទ្រឹស្ដីនឹងគឺជាទ្រឹស្ដីដែលរៀនមកពីយួនសតសាអាណាក៏ដោយបងប្អូនណានរណាក៏ដោយឬក៏ខ្ញុំប្រើពាក្យថាអាណាក៏ដោយដែលប្រើទ្រឹស្ដីហ្នឹងណាវាបំបែកបំបាក់គេហើយវាថាបំបែកបំបាក់ដើម្បីជួយបំបែកបំបាក់ដើម្បីជួយបងប្អូនមិនដែលឃើញទេលោកឲ្យលោក ខ្ញុំអត់ដែលឃើញទេបំបីប្រមាក់ដើម្បីជួយអ្ហ្មិចទៅបំបីប្រមាក់ដើម្បីជួយអ្វីទៅដែលហៅថាបំបីប្រមាក់ដើម្បីជួយបើគុំតែឯងបំបីប្រមាក់គេហ្នឹងស្មានតែហ៊ុនសែនឈ្នះមិនប្រកាសតែហ៊ុនសែនឈ្នះទេមែនទេដោយសារតែហ៊ុនសំពេចបែកបាក់គ្នានឹងហើយបានជាហ៊ុនសែនអាចឈ្នះបើហ៊ុនសំពេចអត់បែកបាក់គ្នាដោយសារពួកឯងបំបីប្រមាក់ទេណា ស្មានតែហ្វុនសំពេចនឹងចាញ់ពួកឯងណាបងប្អូនស្មានតែហ្វុនសំពេចនឹងចាញ់ពួកឯងហ្វុនសំពេចនឹងអត់ចាញ់ទេស្រាប់តែងួនសឿប្រើពាក្យយួនយួនដុតផ្ទះខ្មែរយួនបញ្ចូលមនោគមវិជ្ជាឲ្យខ្មែរយួនចិញ្ចឹមខ្មែរយកខ្មែរឲ្យច្បាំងជាមួយខ្មែរហើយយួនវានៅពីក្រោយខ្នងដោយហ៊ុនសែនតែងតែប្រើយកមនុស្សនៅក្នុងបកឲ្យសម្លាប់មនុស្សនៅក្នុងបក យកមនុស្សនៅក្នុងបកឲ្យបំផ្លាញមនុស្សនៅក្នុងបកហើយហ៊ុនសែននៅពីក្រោយខ្នងយួនវាធ្លាប់ធ្វើលបែងនឹងហ៊ុនសែនធ្វើលបែងនឹងទៀតហ៊ុនសែននៅពីក្រោយខ្នង នៃ អាជនលុបឧត្តមគតិនៅ ក្នុងបកមួយចំនួន ចំណែកអាយួននៅពីក្រោយខ្នងហ៊ុនសែនយួនប្រើក្បាលហ៊ុនសែនហ៊ុនសែនប្រើក្បាលអាយ៉ងដតៃដតៃទៀត ហើយអាយ៉ងដតីដតីទៀតវាមកបំបាច់បំបាក់ល្បិចដដែលគ្រាន់តែអាមួយគេយកមកដើម្បីណាដើម្បីបាញ់គ្នាសម្រាប់គ្នាចិញ្ចឹមមកដើម្បីឲ្យបាញ់គ្នាសម្រាប់គ្នាទៅដើមអំណាចគ្នារីឯមួយទៀតគឺយកមកដើម្បីបំផ្លាញបាក់មួយដែលខ្លាំងដែលខ្លាំងជាងគឺធ្វើយ៉ាងម៉េចឲ្យកំសោយឲ្យបាក់នឹងកំសោយគឺមានន័យថាឯងធ្វើឲ្យបាន ឯងបំបែកបំបាក់វាឲ្យបានអញឲ្យវាឯងជួយបំបែកបាក់អញមកដូចរឿងលោកកឹមសខាលោកកឹមសខាឯងបើមិនទៅទេហើយទៅខ្ញុំមិនទៅធ្វើបាបអីទេចាក់ដាក់គុកប៉ុន្តែហាមប្រគល់តំណែងនឹងឲ្យអនុប្រធានដើម្បីឲ្យបាក់នឹងរស់ខ្ញុំនឹងរំលាយបាក់នឹងចោលដាច់ខាតអ្នកឯងត្រូវដេកអោបបាក់នឹងនៅក្នុងគុកដេកអោបប្រធាននឹងនៅក្នុងគុក កុំឲ្យមានប្រធានផ្សេងតែកាលណាមានប្រធានផ្សេងរឿងវាចេះតែវែងឆ្ងាយតវ៉ាផ្លូវច្បាប់ហើយតែកាលណាតវ៉ាផ្លូវច្បាប់អន្តរជាតិគេមើលមកឃើញអំពើអយុត្តិធម៌ច្បាស់នឹងភ្នែកដូច្នេះវិធីល្អកម្មសខាឯងនៅក្នុងគុកទៅហើយអោបបាក់នៅក្នុងនឹងអោបជាប់នៅក្នុងដៃចាំថ្ងៃក្រោយមកចាំយើងលេងលបែងជាបន្តបន្ទាប់គេលោកគេភ្លេចតិចភ្លេចច្មោះអីចឹងទៅ គេថាខ្ញុំឯងអ្នកមលាយគេមិនថាខាឯងអ្នកមលាយទេប៉ុន្តែរឿងពិតអ្នកណាអ្នកមលាយពិតប្រកបយើងដឹងហើយអានឹងសិតតែជាលបែងដូចគ្នាអញ្ចឹងសិតតែលបែងបំបែកគ្នាឯងនិងកំតិចគ្នាឯងដើម្បីផលប្រយោជន៍គ្រួសារដើម្បីផលប្រយោជន៍គ្រួសារហើយងួនសឿដូចគ្នាអញ្ចឹងងួនសឿមិនមែនក្បត់ពីមួយទៅមួយពីមួយទៅមួយទេ បត់ហ៊ុនសំពេចមកហើយក្បត់សំរងស៊ីទៀតក្បត់សំរងស៊ីទៅជាមួយគណៈបកប្រជាជនហើយក្បត់ជាមួយគណៈបកប្រជាជនទៀតក្បត់គណៈជាមួយគណៈបកប្រជាជនរត់ទៅចោះចូលជាមួយគណៈបកប្រជាជនវិញទៀតណាបាទអាដាមគួងសុភាសូមជម្រាបសួរអាដាមបាទក្បត់អញ្ចឹងទៀតអញ្ចឹងហើយបានជាខ្ញុំកណ្ណាខ្ញុំខ្ញុំចង់បញ្ជាក់ប្រាប់ទៅបងប្អូនថា ងួនសឿគាត់ទឹកចេញពីស្រុកថៃមកប្រាំងទេយ៉ាងយ៉ាងយូរបំផុត2ខែខ្ញុំថាមិនដល់ផងអានឹងតាមប្រភពព័ត៌មានម្សិលមិញនេះដែលខ្ញុំឲ្យគេតាមដានងួនសឿថាងួនសឿនៅណាងួនសឿប៉ូលីសអង្គពោចាប់ខាត់ខ្លួននៅស្រុកថៃប៉ុន្តែមិនដឹងចរចាមិនជាមួយហ៊ុនសែនទេបានជាត្រូវរើនឹងហ៊ុនសែនអនុញ្ញាត មិនបញ្ជូនទៅវិញទេឲ្យតឡាការបញ្ជូនដែលគាត់និយាយថាឲ្យតឡាការបញ្ជូនអាសនមរឿងឲ្យបញ្ជូនគាត់ទៅវិញហ្នឹងណាហ៊ុនសែនតឡាការហ៊ុនសែនអត់បញ្ជូនសនមរឿងមកចឹងហើយបានជាគាត់ហ្នឹងត្រូវគេឲ្យស្ប្រាំងហ្នឹងមិនប្រគល់គាត់ឲ្យទៅរបបទីក្រុងភ្នំពេញឥឡូវបងប្អូនចំណុចត្រង់ហ្នឹងបងប្អូនយកទៅពិចារណាមានន័យថាម៉េចមានន័យថាបើហ៊ុនសែនចង់ចោទនរណាម្នាក់អត់ខ្វះលេស អត់ខ្វះវិធី អត់ខ្វះផុសតាងនៅក្នុងការចោតប្រកាន់អ្នកឯងនឹងឲ្យបរាំងជូនបញ្ជូនខ្លួនអ្នកនឹងទៅទេបើប៉ូលីសអង្គតពោនេះ អត់ខ្វះទេ ហើយរឿងដែលងួនសឿចាប់ចម្រិតចោលប្លន់នឹងមានពិតប្រកបមានទាំងឡានខ្លួនឯងមានទាំងអង្គរៈខ្លួនឯងសិតតែនៅក្នុងដៃហ៊ុនសែនទាំងអស់ហេតុអីបានជាហ៊ុនសែនមិនប្រមបញ្ជូនស្រាប់តែងួនសឿមកដល់ មកដល់ប្រាំងតាមខ្ញុំសិក្សាខ្ញុំតាមដានតាមពិតសំបីតែអាស៊ីសេរីក៏ទំនង ជាអត់ដឹងថាងួនសឿនឹងនៅណាងួនសឿនឹងទៅណាមកណីដែរបងប្អូនបងប្អូនយល់ទេដឹងទេថាថាអាស៊ីសេរីអាចដឹងថាងួនសឿនៅណាណាលោកជុនច័ន្ទបុតដឹងតែងួនសឿនៅណា អត់ដឹងទេពីព្រោះបងប្អូនណាក៏គ្មានដៃចាប់អារម្មណ៍រឿងងួនសឺដែរចុះហេតុអីបានជាសុកសុកងួនសឺកំមើមនៅក្នុងវត្ថុអាស៊ីសេរីបងប្អូនមានចម្លែកទេមានចម្លែកទេអត់ខ្ញុំសួរបងប្អូនមានចម្លែកទេអត់ទី1គឺអាស៊ីសេរីដឹងងួនសឿទៅណាមកណា ទី1ប៉ុន្តែទី1ខ្ញុំជឿថាប្រហែលជាមិនអាច มันអាចដាច់ខាត់ខ្ញុំជឿថាទោះជាអាស៊ីសេរីតាមប្រម៉ាញ់បណ្ណាក៏ដោយក៏តាមប្រម៉ាញ់តែព័ត៌មានរបស់ហ៊ុនសែនដែរព្រោះងួនសឺបាត់ឈ្មោះយូរហើយហ្នឹងមានណាស់តាមប្រម៉ាញ់ទី2ទី2បើងួនសឺចង់ប្រឡូកក្នុងវិស័យនយោបាយវិញតាមដែលហ៊ុនសែនបញ្ជាឲ្យងួនសឺថាឥឡូវងួនសឺឯងទៅប្រាំងចោះឧបមា ខ្ញុំការយល់ឃើញរបស់ខ្ញុំនិងការតាមដានរបស់ខ្ញុំងួនសឿឯងទៅប្រាំងចោះប៉ុន្តែងួនសឿឯងត្រូវចាប់ផ្ដើមចូលនយោបាយឡើងវិញធ្វើម៉េចក៏កោហើយចុងក្រោយត្រូវនាំគ្នាវាយសំរងស៊ីកម្មសខានាំគ្នាវាយសំរងស៊ីទៅដែរពីព្រោះហ៊ុនសែនអត់មានអ្នកណាថ្មី ដើម្បីមកបន្ថែមទៀតអញ្ចឹងឃើញងួនសឿជាមនុស្សជាអ្នកនយោបាយជើងចាស់ហើយជាអ្នកនេះអញ្ចឹងទៅ គោលបំណងប្រើងួនសឿអញ្ចឹងថាងួនសឿធ្វើម៉េចដើម្បីឲ្យគេដឹងថាខ្លួននឹងមានឈ្មោះត្រឡប់មកវិញបើហ៊ុនសែនជួយប្រម៉ូតមើលទៅដូចជាមិនកើតទេហ៊ុនសែនជួយប្រម៉ូតដឹងតែពីស្អុយដូចជើបកឹមសុកចឹងឲ្យតាហ៊ុនសែននិយាយអីប្រម៉ូតដូចចិត្តត្រាកែវដូចម៉ក់ហឺនដូចបងជេមសុកអីកន្លងមកបានបងជេមសុកឥឡូវគាត់កែខ្លួនហើយពីព្រោះគាត់ដើរតាមប្អូនដែលចូលឡុងបាទ ព្រោះដៃជុលឡុងបានបញ្ចុះបញ្ចូលជាមួយបងសម្លាញ់ជេមសុកប៉ុន្តែគាត់មានឧត្តមអគតិខ្លួនគាត់ណាមិនមែនដោយសារតែខ្ញុំបកកាយជាងគាត់ទេប៉ុន្តែគាត់ជាមួយនឹងភរិយាគាត់យល់ច្បាស់អំពីតម្លៃជីវិតហើយនឹងការរស់នៅប្រចាំថ្ងៃអញ្ចឹងឥឡូវហ្នឹងគាត់រៀងគ្រាន់បើគាត់មិនមែនថាមិនរិះគន់យើងទេគាត់នៅតែរិះគន់អញ្ចឹងឲ្យតែមិនត្រូវប៉ុន្តែគាត់ធ្វើអញ្ចឹងល្អចេះជាងគាត់ ណែចេះជាងគាត់រិះគន់ហ៊ុនសែនដើម្បីស្ថាបនាអីចឹងគាត់ធ្វើអញ្ចឹងល្អល្អបងប្អូនហ៊ុនសែនធ្វើអញ្ចឹងអត់កើតទៀតដូចជាគឹមសុកអីជាដើមដូចជាមនុស្សមួយចំនួនទៀតដែលហ៊ុនសែនឲ្យតាហ៊ុនសែនប្រឡាក់ជាមួយអ្នកណាមិនថាប្រឡាក់ក្នុងនាម តាមចាប់ខ្លួនមិនថាប្រឡាក់ក្នុងនាមសរសើរទេមនុស្សដែលគាត់តាមចាប់ខ្លួនដោយគ្មានរឿង ជាក់លាក់ប្រកបប្រជាណាមួយដែលធ្វើឲ្យប៉ះពាល់ដល់គាត់នេះមួយបងប្អូនប្រយ័ត្នមនុស្សម្នាក់ដែលអត់មានធ្វើឲ្យប៉ះពាល់អីដល់នយោបាយគាត់និងដល់ជំនឿរបស់នយោបាយគាត់សោះប៉ុន្តែគាត់បែរតែជាតាមចាប់ខ្លួនធ្វើដូចជាវងនឹងសន្ទុបសន្ធាប់អាយុអាយ៉ាហឹកហែកហឹកហែកអានឹងគឺជារឿងមួយបងប្អូនខ្ញុំបានស្ដាប់ធ្លាប់បានស្ដាប់បងជុនច័ន្ទបុតគាត់និយាយ ការដែលគេទៅធ្វើដែល survey survey ព័ត៌មានណាបងប្អូនណាគេ survey ព័ត៌មាន នៅក្នុងស្រុកខ្មែរគេទៅសួរប្រជាពលរដ្ឋនៅក្នុងស្រុកខ្មែរគេធ្វើ survey គេដើរអឺខ្មែរយើងគេថាម៉េច survey ខ្មែរយើងគេថាម៉េច survey ដើរស្រង់មតិនេះស្រង់មតិចង់ អង់គ្លេសក៏មិនសូវចំណាប់ខ្មែរក៏ចង់ផ្លិចទៀតយីអាឡុងណៃគូយ៉ាប់មែនបាទបាទដើរស្រង់មតិគេទៅសួរតាយេគេសួរតាបងប្អូន បងប្អូនមានជំនឿទុកចិត្តទៅលើសារព័ត៌មាន ក្នុងស្រុកប៉ុណ្ណា ក្នុងណាខ្លះប្រជាពលរដ្ឋខ្មែរថា គេជឿទៅលើវត្ថុច្រឡំ គេជឿទៅលើ fresh new គេជឿទៅលើតតកគេជឿទៅលើបាយ័នគេជឿទៅលើអីគេថាគេមានជំនឿខ្លាំងណាស់100%គឺគេជឿទៅលើ fresh new គេជឿលើបាយ័នគេជឿលើទូទុះតតកគឺ100%ប្រជាពលរដ្ឋខ្មែរគេជឿលើព័ត៌មានរបស់នឹងបងប្អូនឆ្ងល់ថាហេ បាទស្ទូងមតិបាទអរគុណបងគូសុភាអរគុណច្រើនស្ទូងមតិបាទស្ទូងមតិហើយគេសួរទៀតគេសួរថាអីមិនក៏ជឿ100%ទៅលើ ប្រព័ន្ធផ្សព្វផ្សាយ Fresh New ទៅលើ ប្រព័ន្ធផ្សព្វផ្សាយតតកប្រជាពលរដ្ឋគេឆ្លើយតែចេះមនុស្សណាដែល Fresh New តូតកបាយយន់ចោតប្រកាន់ពីរឿងក្បត់ជាតិមនុស្សនោះគឺស្នេហាជាតិគេជឿណាគឺគេគិតប្រជ្រះចឹងបងមនុស្សណាឲ្យតែពួក Fresh New ចោតថាអត់ទៀមចោតថាជាជនក្បត់ ចោតថាជាជនមិនស្រឡាញ់ខ្មែរប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកថាប្រកាសណាស់ថាអ្នកនឹងពិតជាមនុស្សស្រឡាញ់ខ្មែរ គោរពខ្មែរការពារខ្មែរគឺគេជឿទៅលើ Fake News ចឹងបងគេជឿចឹងបងគេជឿទៅលើ Fake News បែបហ្នឹងបាទគេជឿទៅលើបែបហ្នឹងអាហ្នឹងខ្ញុំគិតសពសពទៅហីប្រជាពលរដ្ឋខ្មែរមិនមែនល្ងងទេនៅពេលដែលគេទៅស្ទួងមតិប្រជាពលរដ្ឋខ្មែរបងប្អូនគិតមើលសាហាវណាមិនធម្មតាទេណាបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងស្រុកមិនធម្មតាទេគាត់ថាគាត់ជឿ អូពួក CVP គេខំអើយអមនុស្សណាដែលសារព័ត៌មានក្នុងស្រុកចោតប្រកាន់ណាមនុស្សហ្នឹងគេដឹងថាមនុស្សល្អបាទគេដឹងថាមនុស្សល្អមនុស្សណាដែលសារព័ត៌មានក្នុងស្រុកនឹងហ៊ុនសែនកោតសរសើរឬក៏ធ្វើដូចជារឿងដេញចាប់ប្រភេទប្រភេទមនុស្សនឹង50 50មនុស្សនឹងមានបញ្ហាមនុស្សនឹងមានបញ្ហាគេសង្ស័យថាចូលដៃជាមួយគេឥឡូវ ចឹងហើយបានលោកគ្រូសនរាគាត់តែនិយាយណាគាត់ថាអ្នកណាដែលប្រឡាក់ជាមួយហ៊ុនសែនអូអ្នកណាដែលហ៊ុនសែនមកប្រឡាក់ជាមួយដឹងអ្នកណាដែលហ៊ុនសែនតជាមួយដឹងតែពីប្រឡាក់ប្រឡាក់ច្រើនប្រឡាក់តិចមិនដឹងទេប៉ុន្តែដឹងតែពីប្រឡាក់ហើយមនុស្សដែលមានបញ្ហាកន្លងមកនឹងសិតតែហ៊ុនសែនប្រឡាក់ទាំងអស់អញ្ចឹងងួនសឿនឹងហ៊ុនសែនអត់ហ៊ានប្រម៉ូទទេអត់ហ៊ានប្រម៉ូទអញ្ចឹង ខាងពួក CPP គេលួចប្រាប់ខ្ញុំថាដើម្បីឲ្យប្រម៉ូតងួនសឿដើម្បីឲ្យគេស្គាល់ងួនសឿឡើងវិញដូចអាម៉ូ3មេឃសវណ្ណរានោះអាម៉ូ3ខ្ញុំហៅវាអាម៉ូ3ឬក៏ហៅខ្ញុំហៅអាទាកប៉ា3គីឡូណែមេឃសវណ្ណរាហ្នឹងខ្ញុំហៅវាអាអាអាទាកប៉ា3គីឡូអាហ្នឹងអត់ មានទាកប៉ា3គីឡូវាអត់ស៊ីទេណាកាលវាជាប់គុកវាសុំគេឲ្យយកទាកប៉ា3គីឡូទងន់3គីឡូ ទៅឲ្យវាស៊ីអីអានេះសាហាវដល់ពេលចេញមកវិញស្រាប់ថាខ្ញុំអនុបណ្ឌិតនយោបាយចេញមកពីសហរដ្ឋអាមេរិកឯកឧត្តមហ៊ុនម៉ាណែតបណ្ឌិតចេញពីសាលា West Point បងក្តរស្អីបណ្ឌិតសាលា West Point ស្អីបញ្ញាបត្រសាលា West Point ចេញពីសាលាបណ្ឌិតណែបញ្ញាបត្រចេះយកច្បាស់ណានិយាយច្បាស់ហើយ សញ្ញាបត្រនោះគេហៅថាសញ្ញាបត្រយោគយល់គឺបានទៅរៀនកន្លែងនោះអត់មានការប្រកួតប្រជែងទេគឺទៅដោយសារតែក្រសួងការបរទេសជួយបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកទើបបានទៅរៀននៅកន្លែងហ្នឹងអាហ្នឹងហើយគេហៅសញ្ញាបត្រយោគយល់បាទហើយត្រង់ថាតម្លៃប៉ុណ្ណាប៉ុណ្ណាហ្នឹងគឺបងប្អូនមិនបាច់និយាយទេតម្លៃអាម៉ាណែតនឹងវាថោកជាងសញ្ញាបត្រនឹងទៅទៀតកុំនិយាយថាអាម៉ាណែតរៀននៅ West Point នាំឲ្យថោក West Point មិនមែនយើងនិយាយនឹងទៅវានេះទេ អាម៉ាណែតរងថ្ងៃធ្វើឲ្យថោក West Point យ៉ាងម៉េចខ្លះវាអត់ដែលដឹងគុណអាមេរិកផងហ្នឹងវាសុកចិត្តទៅដឹងគុណយួនអាមេរិកអ្នកជួយឲ្យវារៀនអ្នកបដោះបដាលវាចេញអាហាររូបករណ៍ឲ្យវារៀនទាំងអស់ឬក៏យ៉ាងម៉េចបងប្អូនឬក៏ហ៊ុនសែនអ្នកចេញលុយយ៉ាងម៉េចយើងអត់ដឹងទេប៉ុន្តែអាមេរិក ដឹងតាពីសហរដ្ឋអាមេរិករដ្ឋាភិបាលអាមេរិកចេញលុយឲ្យវារៀនហើយចេញលុយឲ្យវារៀនដល់ពេលវាបានទៅធ្វើការនៅស្រុកខ្មែរ វាអត់ដឹងគុណអាមេរិកឲ្យក្រុមការងារបណ្ដាញផ្សព្វផ្សាយរបស់វាវាយប្រហារអាមេរិករហូតហើយដល់ពេលវាទៅដឹងគុណវាទៅដឹងគុណយួនអានឹងអាកពើរមិលគុណអាម៉ណែតហ្នឹងណាអាកពើរមិលគុណចុះពូជវាពូជកពើនោះពូជលេដធំពូជកពើមិនពូជកពើហើយវាមានស្គាល់ដឹងគុណអាមេរិកណាវាអត់ដឹងគុណអាមេរិកវាទៅដឹងគុណយួនណោះ វាតែដឹងគុណយួនវាប្រើបណ្ដាញរបស់វាទាំងអស់ឲ្យវាយប្រហារសហរដ្ឋអាមេរិកដូចជាក្រុមខាន់សវណ្ណដូចជាក្រុមផេងវណ្ណៈដូចជាក្រុមអាស្អែកស្លាប់ដូចជាក្រុមអាអី rain ស្អីគេនោះដូចជាក្រុមស្អីស្អីមកពេញទៅពេញដីនិងក្រុមអាឆ្កែអាឆ្មាអាជ្រូកអាមន់ទានៅក្រៅប្រទេសសំទោសបងប្អូនមួយចំនួនឲ្យវាយប្រហារសហរដ្ឋអាមេរិក ខ្ញុំថាក្រុមអាម៉ាណែតនឹងមិនក្រុមអាកាពើវាមកដល់សហរដ្ឋអាមេរិកទឹកដីសហរដ្ឋអាមេរិកវាកាង នៅនឹងទៀតឲ្យគ្នាវាធ្វើបាបលោកផលហេដែលជាអ្នកដែលដែលជាជាលោកផលហេដែលជាជំនួយការ លោកមេធាវី Morton Kla អញ្ចឹងណា Morton Kla អញ្ចឹងណាច្រើនឲ្យដួលទៀតវាមកធ្វើបង ធំរហូតដល់អាមេរិកលែងឲ្យចូលទឹកដីអាមេរិកទៀតណា លែងឲ្យចូលដើរសេរីនៅលើទឹកដីអាមេរិកទៀតបងប្អូនមើលវាដឹងគុណអាមេរិកអត់អាកពើអាម៉ាណែតអាកពើហើយកុំយកសាលា West Point ទៅអួតនាំឲ្យខូចកិត្តិយសសហរដ្ឋអាមេរិកអូខេនាំឲ្យខូចសាលា West Point សហរដ្ឋអាមេរិកបើឯងការពារតម្លៃសញ្ញាបត្រឯងមែនណាឯងប្រហែលជាការពារតម្លៃដែលឯងបានរៀនសូត្រអញ្ចឹងតម្លៃឯងវាអត់មានទេអញ្ចឹងហើយតម្លៃប័ណ្ណសញ្ញាបត្ររបស់ឯងនឹងគេថាសញ្ញាបត្រយោគយល់គួរសមហើយ ណាប៉ុន្តែឯងពេលដែលបានសញ្ញាបត្រហើយឯងយកសញ្ញាបត្រនឹងទៅប្រើអត់ឲ្យតម្លៃទៅលើអាមេរិកផងយោឯងស្មានអញមិនដឹងអញមិនមែនឲ្យឯងលើកប្រទេសឯងដឹងគុណអាមេរិកទេអូខេអញក៏មិនឲ្យឯងធ្វើឆ្កែអាមេរិកដែរធ្វើឆ្កែសហរដ្ឋអាមេរិកប៉ុន្តែឯងដឹងគុណគេខ្លះផងកូនចៅឯងវាយគេបង្កើតអរិភាពជាមួយអាមេរិកសពបែបយ៉ាងទាំងអស់ដោយសារអី រហូតដល់ឯងចោតប្រកាន់សហរដ្ឋអាមេរិកថានៅពីក្រោយខ្នងនៃអង្គើក្បត់ជាតិគណៈបកសង្គ្រោះជាតិផងអានឹងដោយសារណានយោបាយឯងហ្នឹងអាម៉ណែតហ្នឹងហើយស្មានថាពួកអញមិនដឹងអញ្ចឹងគេប្រម៉ូតអានឹងគេថារៀននៅសាលា West Point អាមីចវណ្ណរាគេថាខ្ញុំអនុបណ្ឌិតចេញមកវិញតប៉ែឡៃឡូតបងប្អូនអ៊ំអ៊ំតែធ្លាប់ឲ្យទាកប៉ា3គីឡូវាវាស៊ី អ៊ំអ៊ំគាត់ស្ដាយក្រួយមែនទែនគាត់ស្ដាយក្រួយមែនទែនខ្ញុំហៅវាអាម៉ូ3ឬអាទាកប៉ា3គីឡូណាហើយវាចេញមកអញ្ចឹងហើយមុននឹងវាចេញមកហ្នឹងហ៊ុនសែនប្រម៉ូតឲ្យគេស្គាល់ឈ្មោះវាសិនណាប្រម៉ូតប្រម៉ូតវាដើម្បីឲ្យស្គាល់ឈ្មោះវាឲ្យគេស្គាល់ឈ្មោះអូឲ្យវាល្បីហ៊ុនសែនប្រម៉ូតចាក់វាដាក់គុកឡើងវិញដកទូរស័ព្ទវានៅក្នុងគុកអាឡុងមិនមែនធ្លាប់ជាប់គុកទេ បណ្ណាឡងដឹងតាមានមិត្តភ័ក្តិជាប់គុកមកកណោមិនត្រឹមតែមិត្តភ័ក្តិជាប់គុកទេមានពួកម៉ាក់ជាប្រធានគុកទៀតហេពួកម៉ាក់អីឪពុកពួកម៉ាក់ជាប្រធានគុកទៀតមិត្តភ័ក្តិមិនជាពួកម៉ាក់ចិត្តស្និទ្ធប្រហែលនេះគេថាពេលខ្លះទៅគេលួចប្រើទូរស័ព្ទបានចាស់គេយកលុយទៅទិញទូរស័ព្ទទិញអីមានអ្នកខ្លះគឺហឺដាក់នៅក្នុងគុកឲ្យតានេះនឹងស្អីក៏លុយដែរប៉ុន្តែគាត់ថាស្អីក៏លុយដែរ គាត់ណាស្អីក៏លុយដែរប៉ុន្តែអាទូរស័ព្ទនឹងប្រើបានដូចគ្នានឹងប្រើបានដូចគ្នានឹងតែតែប្រើលួចលាក់ណាប្រើលួចលាក់នៅពេលដែលគេមកត្រួតពិនិត្យនឹងពួកអាអ្នកដែលក្រុមអ្នកយាមគុកនឹងគេយកទៅទុកលាក់ឲ្យឲ្យឲ្យលុយគេបាទឲ្យតែបងលុយឲ្យគេអានឹងអញ្ចឹងអានឹងហើយដែលខ្ញុំចង់បញ្ជាក់ខ្ញុំចង់បញ្ជាក់ចង់បញ្ជាក់ថាគេប្រមូលអញ្ចឹងអញ្ចឹង ងួនសឿអត់មានអ្នកប្រម៉ូទេងួនសឿអត់មានអ្នកណាប្រម៉ូទេបងប្អូនណាងួនសឿអត់មានអ្នកណាប្រម៉ូតចឹងតំណងជាងួនសឿហ្នឹងមិនដឹងជាបានលេខលោកជនច័ន្ទបុតឬក៏បានលេខអាស៊ីសេរីមកពីណាទេតំណងតំណងងួនសឿហ្នឹងជាអ្នកខលទៅខាងអាស៊ីសេរីសុំចូលរួមនៅក្នុងកិច្ចសម្ភារ បងប្អូនចាំបន្តិចខ្ញុំបិទភ្លើងបន្តិចសូមទោសបងប្អូនណាខ្ញុំសន្និដ្ឋានថាតំណងជាងួនសឿនហ្នឹងគឺជាអ្នករកក្រុមការងារវត្ថុអសីសេរី ទូរទស្សន៍អាស៊ីសេរីដើម្បីសុំសម្ភារពីព្រោះយើងអាចធ្វើបានតើបើមកតែខ្ញុំចង់សុំទៅសម្ភារជាមួយលោកជុនច័ន្ទបុតឬក៏ទៅជាមួយលោកទីមសករិយាជាមួយអ្នកផ្សេងផ្សេងទៀតជាមួយលោកមុងណារ៉េតអីលក្ខនឹងលក្ខអីជាដើមបាទណាខ្ញុំតាក់ទងទៅគាត់បងបើត្រូវការអ្នកសភាអីជួយហៅខ្ញុំផងបង ខ្ញុំចង់ឲ្យបងឲ្យអាស៊ីសេរីជួយប្រម៉ូទខ្ញុំបន្តិចដែរឲ្យបងប្អូនយើងស្គាល់ព្រោះអាស៊ីសេរីគេនេះច្រើនបងប្អូនតំណងគាត់មកហ្នឹងគឺគាត់គោបំណងហ្នឹងគាត់ចង់ប្រើប្រាស់វេទិកាវត្ថុអាស៊ីសេរីទូរទស្សន៍អាស៊ីសេរីហ្នឹងដើម្បីតម្លើងកិត្តិយសគាត់ឡើងដើម្បីឲ្យគេស្គាល់ហើយគាត់ចង់រកឱកាសប្រឡូកហើយគាត់ចាប់ផ្ដើមប្រើប្រព័ន្ធសង្គមណាមួយ បន្តិចទៀតមិនស្រួលនឹង Cambodia Daily នឹងអាចអញ្ជើញទៅទៀតបងប្អូនអាចយកងួនសឿនឹងទៀតទៀតអាតាំងសាដានឹងគេនឹងឲ្យអាតាំងសាដានឹងអញ្ជើញងួនសឿទៅនិយាយទៀតបងប្អូនមិនជឿចាំមើលជឿមើលអានឹងសេណារីយ៉ូរបស់ CPP យល់ទេប៉ុន្តែមុននឹងគេឲ្យនេះនឹងគឺហ៊ុនសែនប្រាប់ពួកអាម៉ាណែតប្រាប់ថាងួនសឿឯងធ្វើម៉េចទេទៅ ជនច័ន្ទបុតឬក៏ទៅធ្វើម៉េច ឲ្យគេស្គាល់ឈ្មោះឡើងវិញទៅហើយឲ្យគេនេះឡើងវិញទៅណាហើយតំណងជាគាត់លួចទេទៅតាក់តងគេហើយធម្មតាអាស៊ីសេរីអ្នកណាខទៅចង់សម្ភារគេសម្ភារហើយប៉ុន្តែគ្រាន់តែថាអញ្ចេះយើងមើលទៅកិច្ចសម្ភារទាំងអស់ហ្នឹងដូចជាមិនមែនមកដើម្បីប្រើដើម្បីយកអាស៊ីសេរីមកមកប្រើប្រាស់ដើម្បីជាប្រយោជន៍នយោបាយជួយពួកជួយលុញពងដៃជោគកុយឯណា មិនត្រឹមតែមិនបានទេបងប្អូនលោកជុនច័ន្ទបុតគាត់សួរមួយម៉ាត់ណាក៏ក៏វិលក្បងកំប៉ុងជើងធូកងួនសួរឆ្លើយវិលក្បងកំប៉ុងជើងធូកឡើងអាស៊ីសេរីនឹងហឺតតែធ្វើឲ្យងួនសួរនឹងសង្យងក្បាលចុះក្រោមដំបូងគាត់ថាពឹងទៅ នឹងតំណងឲ្យវាឡើងទៅលើឲ្យគាត់ នឹង នៅ មានកលិបខ្លះដើម្បីយកឱកាសទួលនីតិរបស់ងួនសឿនឹងចេញមុខមកសារហ្នឹងគឺដើម្បីវាយប្រហារសំរងស៊ីទេ បងប្អូនជឿខ្ញុំមកទៅព្រោះអ្នកវាយប្រហារលោកសំនឹងស៊ីនឹងសិតតែអត់មានគីឡូហើយអញ្ចឹងវាទាល់តែអាថ្មីអាថ្មីមកចិត្តតែថ្មីថ្មីយើងវាចេះធ្វើថ្មីថ្មីយ៉ាងនេះបាទប៉ុន្តែថ្មីអត់ប្រយោជន៍គោលបំណងហ្នឹងដើម្បីយកមុខហ្នឹងអត់មែនយកមកទៅទៅទៅធ្វើប្រធានបកអីអប្រធានបកបកគេគេនៅតែមានទេណាហ៊ុនសែនឲ្យបង្កើតប្រធានបកឲ្យអីហ្នឹងគោលបំណងតែមួយគត់គឺ ប្រើប្រាស់ទឹកដីប្រទេសបារាំងវាយប្រហារសំរងស៊ីបងប្អូនមិនជឿខ្ញុំបើសិនណាជាមកនឹង លោកជុនច័ន្ទបុតមិនវែកបលាយកាយប្រឡងមិនមិនសួរទៅធ្វើឲ្យគាត់វល់ក្បោះលោកជុនច័ន្ទបុតសួរសួររឿងសិតតែរឿងដល់ពេលគាត់ឆ្លើយពំតំណោតទាំងអស់បងប្អូនគាត់ឆ្លើយពំតំណោតថាគាត់អត់តាក់តងហ៊ុនសែនថាស្អីស្អីស្អីស្អីណានេះ ប៉ុន្តែគាត់អូអីសហការជាមួយហ៊ុនសែនអីគាត់ជួយមលីហ៊ុនសំពេចគាត់ជួយអីបងប្អូនគ្រាន់តែប៉ុណ្ណឹងមកបងប្អូនអាណាទៅរាប់អានគាត់ទៀតបងប្អូនអាមនុស្សជំនាយម៉ាក់ម៉ាក់នឹងទៅបំបីបំបាក់បាក់ខ្លួនឯងសំបីតគណៈបកលោកប្រធានសំរងស៊ីដែលយកវិញវាថាវាទៀតវាថាបកនឹងវាបងលុយអាវាចំណាយលុយអាទៅបង្កើតបកនឹងវាចំណាយលុយណាវាចំណាយលុយខ្ញុំថាអូអានេះបង្កើតបកនឹងដោយសារតែវាចំណាយលុយបានជាវាយកបកនឹងណា អានឹងវាសេចតូចតាលោកពូលោកពូជុនច័ន្ទបុតគាត់ឆ្លៀតឱកាសស្រែកកោងួនសឿដើម្បីបង្ហាញងួនសឿនិងបពុទី2ត្រឹមត្រូវជាមែនតើណាខ្ញុំបងប្អូនខ្លះគាត់គាត់បន្ទោសបងលោកជុនច័ន្ទបុតហើយបន្ទោសអាស៊ីសេរីអាស៊ីសេរីគាត់ ជាវត្ថុឯករាជ្យ គេសុំសម្ភាសគាត់ត្រូវតែសម្ភាសប៉ុន្តែអាស៊ីសេរីគេមិនអោយយកវេទិការបស់គេទាំងមូលទៅលើកកឡោខ្លួនឯងទៅលើកកលីបខ្លួនឯងទេដាច់ខាតគេនឹងសួរទៅតាមអ្វីដែលគេបានដឹងហើយគេសើជ្រាវគេសើជ្រាវមកគេបានដឹងហើយគេលឺពីប្រភពផ្សេងផ្សេងមកគេយកព័ត៌មានពីប្រភពផ្សេងផ្សេងមកសួរអញ្ចឹង លោកចិនចន្ទបុតគាត់ធ្វើត្រឹមត្រូវតាមវិជ្ជាជីវៈរបស់គាត់គាត់មិនមែនស្រាប់ខោងួនសឿទេគាត់សួរនឹងអសុចេតាគាត់សួរទៅតាមអ្វីដែលរឿងក្តីក្តាន់ជារឿងដែលងួនសឿឆ្លងកាត់ហើយគាត់សួរឲ្យងួនសឿនឹងអ្នកបច្ចៈចង់និយាយថាគាត់មិនមែនប្រឌិតរឿងដើម្បីសួរងួនសឿទេគឺរឿងពិតរបស់ងួនសឿទៅសួរងួនសឿដើម្បីឲ្យងួនសឿបច្ចៈប្រមហាជនប៉ុន្តែគ្រាន់តែងួនសឿនឹងគាត់ បច្ចៈត្រឡប់តលិនបាយបិណ្ឌបាយបានអានឹងវិជារឿងរបស់ងួនសឿប៉ុន្តែខ្ញុំថាលោកជនច័ន្ទបុតគាត់មានវិជាជីវៈរបស់គាត់គាត់មិនលំអៀងគាត់មិនទៅស្រាត់ខោងួនសឿទេ ក្នុងនាមគាត់ជា អ្នកសារព័ត៌មានគាត់មិនទៅស្រាត់ខោអ្នកណាទេ បាទគ្រាន់តែថាគាត់សួរនឹងទៅចំណុចដែលសំខាន់មែនទែននោះណាបងប្អូនចំណុចដែលសំខាន់មែនទែននោះគឺ ងួនសឿននឹងត្រូវបានហ៊ុនសែនប្រើប្រាស់បន្ទាប់ពីហ៊ុនសែនប្រើប្រាស់រួចហើយអត់បានការងួនសឿបាត់មុខចេញពីប្រទេសកម្ពុជារហូតដល់ធ្លាក់ខ្លួនជាអ្នកទោសរហូតដល់ធ្លាក់ខ្លួនជាអ្នកទោសអញ្ចឹងយើងចង់ប្រាប់ថានៅពេលដែលយើងបានស្ដាប់ងួនសឿនឹងទៅណាយើងសុំឲ្យងួនសឿទី2នៅក្នុងស្រុកខ្មែរនោះ ខ្លាចខ្លាចលោកប្រធានកម្មសខានឹងដូចងួនសឿទី2ឥឡូវយើងមានអាយុវជនឈាមឆ្កែមួយក្បាលហើយដែលវាធ្វើជាឯកឧត្តមចោលប្លន់អាវិលៀមកង ខ្ញុំហៅអាយុវជនឈាមឆ្កែឥឡូវនេះ យើងឃើញយើងឃើញសកម្មភាពអាយុវជនឈាមឆ្កែមួយក្បាលទៀតដែលធ្វើដំណើរពីកូរ៉េទៅទៅដល់ស្រុកខ្មែរអញ្ចឹងដើម្បីឲ្យអាយុវជនឈាមឆ្កែនឹងមានមុខមានមាត់ដូចធីសវណ្ណថាដូច្នេះវាត្រូវតែបន្សាបអាឈាមឆ្កែចាស់នឹងឲ្យคล้ายជាឯកឧត្តមចៅប្លន់សិនទៅបន្ទាប់មកដាក់អាថ្មីបញ្ចូលមកហើយឲ្យពួកអមីអថោងអាយងអាយ៉ានឹងទៅធ្វើអបអសាទរឲ្យវាអាហឹកអាហាក់បន្តិច គេថាដើម្បីប្រម៉ូតឆ្កែឲ្យคล้ายទៅជាអត់ប្រម៉ូតអាចឆ្កែដើម្បីឲ្យคล้ายទៅជាអ្នកតាណាដើម្បីប្រម៉ូតអាចឆ្កែឲ្យคล้ายទៅជាអ្នកតាបាទបងប្អូននៅក្នុង YouTube មានចំនួនជិត300អ្នកជាងបាទ314អ្នកបងប្អូននៅក្នុង YouTube ដែលគាត់កំពុងមកមើលហ្នឹងអរគុណបងប្អូន YouTube ទាំងអស់គ្នាដែលបានចូលរួមហើយអរគុណណាដែលបងប្អូន YouTube ដែលមើលផ្ទាល់រហូតដល់300អ្នកជាងបាទបាទអរគុណច្រើន បងប្អូន Facebook មាន500អ្នកជាងបាទ598អ្នកបាទសរុបទៅនៅក្នុងនេះគឺជិត1000អ្នកដែរបាទទាំង YouTube ទាំងការផ្សាយនេះសូមអរគុណបងប្អូនដែលជួយចែកចាយ page ថ្មីរបស់យើងអញ្ចឹងបងប្អូនអ្វីដែល ខ្ញុំចង់បញ្ជាក់នឹងគឺវានៅត្រង់នឹងមិនមែនលោកជនច័ន្ទបុតចង់បង្ហាញទេគាត់គ្រាន់តែសួរនេះទេពីព្រោះតំណងជាងួនសឿអ្នកតាក់តងចង់សម្ភាសចង់យកកលីប ប៉ុន្តែមកហ្នឹងវាមិនមិនបានកលិបវាធ្លាក់កលុកហើមកលៀនបាទធ្លាក់កលុកហើមកលៀនកាន់តែធ្ងន់ទៅទៀតអញ្ចឹងចង់ជួយហ៊ុនសែនក៏ជួយអត់បានដែរអញ្ចឹងមានតែប្រាប់ងួនសឿងួនសឿឯងទៅពឹងអាតាំងសាដាអូខេទៅពឹងអាតាំងសាដាអាតាំងសាដា ជួយប្រម៉ូតឲ្យព្រោះតាំងសាដាហ្នឹងវាជាសេណារីយ៉ូឲ្យអាម៉ណែតអឲ្យអាអាហ្វ្រេញយូក្នុងស្រុកបាទ បើមិនចឹងទេឲ្យអា fresh new ក្នុងស្រុកដូចជាខណ្ឌសវណ្ណដូចជាអីហ្នឹងជួយផ្សព្វផ្សាយលើកងួនសឿនបន្តិចទៅ ដើម្បីឲ្យមានឱកាសវាយប្រហារលោកសំរងស៊ីទៀតអាហ្នឹងអាឡុងនិយាយបានមុនទៅហើយហើយបងប្អូនមនុស្សដូចប្រភេទងួនសឿននេះខ្ញុំអត់ដែរស្គាល់គាត់ទេប៉ុន្តែគាត់ថាមនុស្សបែបហ្នឹងមិនបាច់ខ្សែគប់ទេបាទគប់ប្រាជ្ញនាំប្រានឲ្យបានសុខគប់ពៀលនាំទុកមុខមួមងគប់ប្រាជ្ញនាំឃ្លាត ចាស់បាបផងគប់ពីលអាយ៉ងសងគុណយួនអានឹងគឺកំណាប់ដែលជួលំឆ្នៃបាទកំណាប់ពីដើមប៉ុន្តែយកមកឆ្នៃចុងក្រោយអានឹងចឹងបងប្អូនចឹងហើយបានជាបងប្អូនជួយពិចារណាអាចំណុចនឹងពាក់ព័ន្ធជាមួយនឹងរឿងងួនសឿរឿងប៉ុណ្ណឹងទេ ហើយបងប្អូនទៅបន្ទោសអាស៊ីសេរីអីមិនបងប្អូនក៏បន្ទោស វត្ថុអសីសេរីបងប្អូនណាចាំវត្ថុឯករាជ្យគេយកមនុស្សគ្រប់ប្រភេទមកសភាហើយកុំទៅឈឺក្បាលទៅអីណាទៅខឹងវត្ថុទៅខឹងអ្នកធ្វើការនៅក្នុងវត្ថុបើគេយកអ្នកនឹងមកសម្ភាសយើងគឺមានឱកាសស្គាល់មនុស្សនឹងពេលខ្លះយើងអត់ស្គាល់មនុស្សនឹងទេណាប៉ុន្តែនៅពេលណាដែលវត្ថុបានយកមនុស្សនឹងមកសម្ភាសយើងស្គាល់ពីសន្តានមនុស្សនឹង និយាយកាន់តែច្រើនយើងដឹងសន្តានកាន់តែច្រើនបងប្អូនបើគឹមសុកអត់និយាយបើគុំសុកអត់និយាយច្រើននៅក្នុងអាស៊ីសេរីទេណាយើងអត់ដឹងគឹមសុកជាឆ្កែទៅទុយខ្វៀននេះដោយសារតែគឹមសុកតែងតែនិយាយនៅក្នុងអាស៊ីសេរីនឹងហើយ បានជាយើងដឹងថាគឹមសុកជាមនុស្សកតុយខ្វៀនមនុស្សណាក៏ដោយឲ្យតែ ឡើងមកញឹកញយវាគួងតែចេញកលាសាទេហើយយើងអ្នកស្ដាប់នេះអ្នកស្រង់អ្នកជឿអ្នកវិភាគអ្នកវិនិច្ឆ័យអ្នកឲ្យតម្លៃអ្នកកាត់សេចក្តីយើងត្រូវចេះធ្វើរឿងហ្នឹងរឿងវត្ថុរឿងគេដែលអញ្ជើញអ្នកនេះអ្នកនោះមកអត់សំខាន់ព្រោះគាត់ធ្វើការវិជ្ជាជីវៈរបស់គាត់ សំខាន់យើងចេះស្រង់យកយើងចេះស្ដាប់មនុស្សនឹងយ៉ាងម៉េចណាតាមតានមនុស្សនឹងមនុស្សនឹងយ៉ាងម៉េចអីយ៉ាងម៉េច មនុស្សតែខូចតែមានគំនិតមិនល្អតែមនុស្សពាក់បល័យកមនុស្សប្រើខួគេមនុស្សប្រើមនសិការគេមនុស្សចាយលុយគេស៊ីបាយគេមុននឹងក្រោយទុះជីវិតប្រយ័ត្នប៉ុណ្ណាក៏ដោយក៏គួងតែនិយាយខុសហើយតែខុសមកចំណុចចាក់វាឲ្យតតែចេញខុសកាន់តែច្រើនបងប្អូនយល់ចឹងហើយបានជាពេលខ្លះបងប្អូនខ្លះគាត់ ចេះតែខឹងថាហេតុអីបានជាអាស៊ីសេរីចេះតែយកគឹមសុកមកហេតុអីបានជាអាស៊ីសេរីចេះតែយកអ្នកនេះមនុស្សមកអ្នកនឹងខាងពួក CPP តាបើយើងបានវត្ថុអាស៊ីសេរីអញ្ជើញពួកនឹងមកឲ្យនិយាយទៅឲ្យយើងស្ដាប់ចង់ដឹងស្ដាប់ពីគោចំហបើមិនស្ដាប់ពួកនឹងនិយាយទេយើងមិនដឹងពីគំនិតគេបងប្អូនហើយយើងទប់ទល់គេមិនកើតចឹងបើកុំតបានអាស៊ីសេរីឲ្យគំនិតយើងមិនមែនអាស៊ីសេរីឲ្យគំនិតយើងទេអាស៊ីសេរីអ្នក សម្ភាសនិយាយសួរយើងជាអ្នកទទួលយក យើងជាអ្នកវិភាគទៅលើបុគ្គលនឹងបងប្អូនយល់យល់អ្វីដែលខ្ញុំនិយាយអញ្ចឹងចឹងហើយបានខ្ញុំតសើចំណុចហ្នឹងសរុបមកងួនសឿឯងចង់ប្រើប្រាស់វត្ថុអសីសេរីដើម្បីឲ្យគេស្គាល់ខ្លួនឡើងវិញហើយដើម្បីយកឱកាសធ្វើជាខំវាសនាណាធ្វើជាខំវាសនា នឹងធ្វើជាអឺនឹងធ្វើជាណែណែណែណែដាំឆាត់រីទៅអត់រួចទេទៅអត់រួចទេណាលោកងួនសឿទៅអត់រួចទេពីព្រោះសម័យងួនសឿឯងពាក់ផ្កាយ3អាឡុងនៅស្លៀកកតោបហើយក្មេងៗទាំងអស់នោះសម័យនោះបច្ចេកវិទ្យាក៏អត់ទាន់ទំនើបខួរក្បាលរបស់មនុស្សក៏អត់ទាន់ស្វ័យប្រវត្តិប៉ុន្តែឥឡូវនេះណា យកមនុស្សដូចងួនសឺឯងក្បត់ម្ចាស់មួយហើយមួយទៀតមួយហើយមួយទៀតមិនមែនសហការទេហើយកុំនិយាយថាដោយលោកសំនឹងស៊ីទៅធ្វើការជាមួយហ៊ុនសែនគឺជាការសហការខុសគ្នាមួយគេទៅធ្វើការជាមួយហ៊ុនសែនមែនប៉ុន្តែគេទៅធ្វើការក្នុងន័យសហការហើយក្នុងន័យដែលគេជាប់ឆ្នោតគេមិនចង់ឲ្យមាន វិបត្តិតទៅទៀត មិនមែនទៅចូលដៃជាមួយហ៊ុនសែនវប្បធម៌សន្តានាមិនមែនមានន័យថាទៅចូលដៃក្បត់ជាតិជាមួយហ៊ុនសែនទេគឺធ្វើយ៉ាងម៉េចដើម្បីទៅផ្សះផ្សាបង្រួបបង្រួមជាតិមិនមែនមានន័យថាអញ្ចឹងប៉ុន្តែពួកឯងខុសគ្នាណាការចោះចូលរបស់ពួកឯងទៅជាមួយហ៊ុនសែនណាគឺមិនមែនដោយគណៈបកសង្គ្រោះជាតិទៅធ្វើការជាមួយហ៊ុនសែនពួកឯងទៅចោះចូលជាមួយហ៊ុនសែនតែ សង្គ្រោះជាតិមិនដែលទៅចោះចូលជាមួយហ៊ុនសែននេះ គឺទៅធ្វើការទៅធ្វើជាតំណាងរាស្ត្រតំណាងឲ្យប្រជារាស្ត្រដែលគេបោះឆ្នោតឲ្យដែលពួកឯងមានអ្នកណាបោះឆ្នោតឲ្យដែល ទៅ ចុះចូលជាមួយហ៊ុនសែនចឹងឯងកុំនិយាយថាសំរងស៊ីកឹមសខាធ្លាប់ ទៅធ្វើការជាមួយហ៊ុនសែនដែរតើមិនគុំមិននិយាយផងខុសហើយអាអូនខុសហើយខុសហើយយល់ខុសហីហៅគាត់អាអូនតាមពិតគាត់ត្រូវជាអ៊ំឯងនោះគាត់ត្រូវជាអ៊ំខ្ញុំហ៎មិនទៅច្រឡំថាអាអូនខុសហើយ ណាខុសហើយឯងទៅចោះចូលជាមួយគេចំណែកឯគេគេទៅរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋបើហោចណាស់កុំឲ្យមានវិបត្តិនយោបាយតទៅទៀតដូច្នេះមិនមែនមានន័យថាវប្បធម៌សន្តានា គឺជាការចោះចូល និងជាការប្រព្រឹត្តអាក្រក់និងជាការគ្រប់គ្រងហ៊ុនសែនទេមិនមែនទេតែច្រឡំហ่ะគ្រប់គ្រងហ៊ុនសែននឹងចោះចូលជាមួយហ៊ុនសែនធ្វើការជាមួយហ៊ុនសែនខុសគ្នាណា ពួកឯងទៅធ្វើកាជាហ៊ុនសែនតែគណៈបកសង្គ្រោះជាតិកន្លងមកដែលទៅ ធ្វើការចរចា ត្រូវរើធ្វើការជាមួយហ៊ុនសែនហ្នឹងគឺធ្វើការនៅក្នុងន័យប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ផ្ដល់ទំនុកចិត្តឲ្យពួកគាត់ហើយពួកគាត់ទៅធ្វើការដើម្បីបម្រើប្រជាពលរដ្ឋចំណែកឯពួកឯងទៅធ្វើការបម្រើកាពះក្រុមគ្រួសារឯងតើវាខុសគ្នាត្រង់ហ្នឹងណាវាខុសគ្នាត្រង់ហ្នឹងអញ្ចឹងបានត្រូវយល់ មិនមែនឲ្យតែគេទៅធ្វើការជាមួយហ៊ុនសែនសិតតែចោះចូលជាមួយហ៊ុនសែនទេមិនមែនទេតិចច្រឡំណាបោះឆ្នោតអាណាមិនធ្វើការជាមួយគ្នាប្រទេសប្រជាធិបតេយ្យគណៈបកប្រឆាំងនឹងគណៈបកកណ្ដាលត្រូវតែធ្វើការជាមួយគ្នាបើមិនធ្វើការជាមួយគ្នាហ្មងអាហ្នឹងត្រូវតែធ្វើការជាមួយគ្នាហ្នឹងវាចឹងប៉ុន្តែ អាមួយទៅលក់ក្បាលឲ្យគេអាមួយទៅធ្វើការសម្រាប់ផលប្រយោជន៍ប្រជាជនមួយប្រជាជនឲ្យមនុស្សនឹងទៅធ្វើការ មួយទៀតដុល្លារអ្នកទិញមនុស្សនឹងទៅធ្វើការជាមួយគេវាខុសគ្នាអញ្ចឹងអញ្ចឹងហើយបានពួកលោកឯងកុំចេះតាល្ងងខ្លៅពេកណាចេះល្ងងខ្លៅពេកភក្តីភាពអេចំលើយស្អីវានឹងអីទៅចំលើយភក្តីភាពគាត់តែនិយាយអាក្អូនមិនដឹងនឹងចំលើយស្អីបើហ៊ុនសែនចំលើយជាងនឹងហៅលោកអ៊ំហូវ៉ាន់សិតតាអាវ៉ាន់អាវ៉ាន់ឲ្យគាត់ក្មេងផងហើយឯងនឹងនៃភក្តីភាពនឹង ណែភក្តីភាពហ្នឹងឯងនឹងអាយុប្រមាណហើយហើយមើលហ៊ុនសែនមើលហ៊ុនសែនចម្លើយជាងអាឡុងផងហើយមិនក៏ឯងទៅថ្វាយអង្គមទៅលុញពងហ៊ុនសែនទៅបៀមពងហ៊ុនសែនទៅលឹកពងហ៊ុនសែនទៅលឹកកគូតហ៊ុនសែនណាភក្តីភាពគាត់ណាឯងនិយាយប៉ុណ្ណឹងតែឯងចម្លើយប៉ុន្តែឯងទៅទៅទៅលិតគូតទៅលុញពងអាមនុស្សចម្លើយអ្នកណាចម្លើយជាងគេហ៊ុនសែនហ៊ុនសែនជាគេមិនហ៎ ហ៊ុនសែនរ៉ាប់ខ្ញុំដូចជាមានរ៉ាប់ហ៊ុនសែនជេរនឹងដែរដូចជាមានរ៉ាប់នឹងដែរមើលឈប់ខ្ញុំមើលមើលខ្ញុំខ្ញុំមើលហ៊ុនសែនជេររ៉ាប់រ៉ាប់ហ៊ុនសែនជេរម្លាយគេនោះបងប្អូនហ៊ុនសែនជេរម្លាយគេណាតាមផ្ទះផ្ទប់អាពោះចឹកអាខ្សែភ្លើងឆក់អាឡានកិនអាផ្ទះបាញ់នេះនោះលេងហ៊ុនសែនសិតតា បាទបាទបាទហ្នឹងហើយបងស៊ីថាថនលេលេសិតតែអញ្ចឹងអញ្ចឹងហើយហើយឯងមិនក៏មិនថា មិនមិនថាហ៊ុនសែនជាមនុស្សអសិលធម៌អញ្ចឹងហើយបានពួកអាស៊ីពីភីពេលដែលថាអូពួកប្រឆាំងបកើតក្រុមជេរប្រមាថខ្ញុំថាអើយវាគ្មាន អាណាខ្លាំងជាងនាយករដ្ឋមន្ត្រីជេរប្រមាថទេអាប្រជាពលរដ្ឋជេរប្រមាថអានឹងវាជារឿង សីលធម៌ប្រជាពលរដ្ឋនៅមានកម្រិតប៉ុន្តែអនុយុរដ្ឋមន្ត្រីមួយទាំងមូលវាជាប្រមាថការពៀនជីវិតប្រជាជនខ្លួនឯងវាគំរាមកំហែងសម្រាប់ប្រជាជនខ្លួនឯងហើយពួកឯងបែរទៅជាលើកជើងតសើបញ្ជោហើយថាវិរៈជនដល់ពេលគេជេរមេឯងដូចដែលមេឯងជេរគេឯងថាគេបង្កើតក្រុមជេរប្រមាថគឺដូចម៉ែអាមាត់កថាពួកអាមាត់កថាឯងនេះឯងស្មានតែគេជឿពួកឯង បើឯងជេរគេឯងប្រមាថគេឯងមើងងាយគេឯងកំហៀមគេសពបែបយ៉ាងនោះអានោះអាម៉េចវិញចុះឥឡូវបងប្អូនជួយពិចារណាទាំងអស់គ្នានៅខ្ញុំមិនចេះតែថាទេដល់ប្រជាពលរដ្ឋខឹងវាជេរវាបន្តិចបន្តួចវាថាពួកប្រឆាំងនឹងបង្កើតក្រុមជេរប្រមាថលៀបពណ៌អីហុចម៉ែអាមេលៀបពណ៌វាតតាពួកអាមានអំណាចមានកំភ្លើងមកវាលៀបពណ៌បានវាលៀបពណ៌ហើយវាប្រាប់តឡាការវាឲ្យចាប់ដូចជាករណីវា រំលែកគណៈបកសង្គ្រោះជាតិវាលាបពណ៌សិនវាលាបពណ៌វាលាបពណ៌នោះវាយកវាយកអាឡែងណែណែណែណែណែវីដេអូលោកកឹមសុខានិយាយនៅអូស្ត្រាលី ឆ្នាំ2012វាទៅចាប់លោកកឹមសុខានៅក្នុងឆ្នាំ2017 2017បងប្អូនអេ2016ឯងចុងឆ្នាំ2016ឬដើម2017វាចាប់កម្មសខានៅពេលនោះមើល2012 វា6 3 4 5ឆ្នាំក្រោយមកហើយវាយកអាកាសែតហ្នឹងយកទៅចាក់លើប្រព័ន្ធសង្គមបណ្ដាញបន្ទាប់មកស្រាប់តែវាចោទថាលោកកម្មសខានឹងប្រព្រឹត្តបទល្មើសជាក់ស្ដែងដូច្នេះទោះជាមានអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រក៏ដោយគាត់ទៅចាប់ហើយដល់ពេលស្អីគេបទល្មើសចាប់ប្រភេទបទល្មើសជាក់ស្ដែងគឺថាពេលដែលគេទៅចាប់លោកកឹមសខានឹងកាសែតលោកកឹមសខានិយាយនឹងកំពុងតែនិយាយនៅនឹង Facebook ខ្ញុំថាកន្ទួយមាក់អាចោបកាច់ថ្ងៃមុនអញចាក់ហ៊ុនសែននិយាយថាខ្ញុំអាយ៉ងយួនឆ្កែយួនកញ្ជះយួនហើយថ្ងៃមុននឹងហ៊ុនសែនកំពុងតែនិយាយជេរប្រមាថព្រះមហាក្សត្ររំលាយរដ្ឋធម្មនុញ្ញអញចាក់រហូតគ្មានឃើញអបកាច់ណាទៅចាប់បទល្មើសជាក់ស្ដែងហ៊ុនសែនសោះអត់មានឃើញសោះអត់មានឃើញសោះហើយឯសួរថាតើបទល្មើសជាក់ស្ដែងអីវាលៀបពណ៌មុនហើយ បានវាយកទៅចាប់ដាក់គុក ហើយបន្ទាប់មកបានវាលាយអាហ្នឹងវាចឹងលេសិតតែម៉ាក់ម៉ាក់ហ្នឹងឯងអាយអាក្រក់ក្រក់អញ្ចឹងអញ្ចឹងឯងអូយឯងមិនឲ្យគេជេរម្រាយឯងហ្មិចឥឡូវហ្នឹងឥឡូវឯងសួរឯងមានឯងគិតទេឧបមាឧបមាថាបើអញធ្វើអញ្ចឹងដែរឯងស្រាប់តែឯងនៅសុកសុកឯងអត់តមកជាមួយឯងផងឧបមាណាស្រាប់តែលោកហ៊ុនសែនណាខ្ញុំឧបមាទៅលោកហ៊ុនសែនមកស្រាប់តែខ្ញុំទៅដល់លោកហ៊ុនសែនកំពុងតែវាយកូនគោសុកសុក ខ្ញុំទៅដល់ផ្ទះកាភ្លៀងហ៊ុនសែនមកដៃផាំងកដាមុខបាក់ថ្មិញអស់ពីរបន្ទាប់មកខ្ញុំចោទថាហ៊ុនសែននឹងវាយកូនគោលមិនវាយកូនគោលទេទៅវាយពងខ្ញុំគាត់វាយកូនគោលគាត់សោះគាត់ខ្ញុំថាចោទថាហ៊ុនសែននឹងវាយពងខ្ញុំវាយប៉ះពងខ្ញុំចាអាកូនគោលវាមិនមូលមូលហើយវាវាយប៉ះអាលឹកប្រសុទ្ធរបស់ខ្ញុំខ្ញុំ គាត់មានវាយត្រូវណាខ្ញុំស្អប់គាត់ណាខ្ញុំចេះតែកំភ្លៀងគាត់លេងទៅឲ្យបាក់ថ្មិញ3ទៅហើយបន្ទាប់មកខ្ញុំចាប់គាត់ដាក់គុកគេចោទគាត់ទៀតចោទគាត់ដាក់គុកទៀតអាហ្នឹងតើគាត់មានអារម្មណ៍ម៉េចគាត់ជេរយើងគាត់អត់ធ្វើអីយើងផងស្រាប់តែយើងទៅចោទគាត់អញ្ចឹងគាត់ជេរយើងឬក៏គាត់ធ្វើម៉េចបងប្អូនបើគាត់មានកំភ្លើងគាត់បាញ់យើងបើគាត់មានកំភ្លើងក្នុងដៃខឹងតែយើងវាយគាត់បាក់ថ្មិញហ្នឹងណា ប្រកាសណាស់ជាគាត់នឹងដកកំភ្លើងបាញ់យើងជឿអត់ជឿហើយអានឹងបើគាត់មានកំភ្លើងចុះបើគាត់អត់មានកំភ្លើងសាកមើលបងជេរម្ដាយលើគឺម៉ែអាឡុងអាចំគួតហើយរឿងអីមកវាយអញអញមានរឿងអីជាមួយឯងសាកមើលបងជេរអញ្ចឹងគឺម៉ែអាចោងាប់បងជេរអញ្ចឹងឥឡូវដោយប្រជាជនប្រជាពលរដ្ឋនៅអញ្ចឹងរាល់ថ្ងៃហ្នឹងដោយសារតែហ៊ុនសែនឯងធ្វើអាយ៉ងយួនឆ្កែយួនហ្នឹងហើយបានជាប្រជាពលរដ្ឋជាជេរ ហើយប្រជាពលរដ្ឋគេជេរទោះជាប្រជាពលរដ្ឋខ្ញុំជាប្រជាពលរដ្ឋគ្រប់គ្រងគណៈបកសង្គ្រោះជាតិមែនប៉ុន្តែគណៈបកសង្គ្រោះជាតិมันបង្កើតសេណារីយ៉ូជេរប្រមាណណាប៉ុន្តែគាត់ខ្ញុំអ្នកគ្រប់គ្រងហ៊ុនគណៈបកសង្គ្រោះជាតិនឹងខឹងពេកមិនដឹងធ្វើម៉េចជេរអានឹងជារឿងដែលវាអត់មានបញ្ហារឿងដែលមាន បញ្ហាបំផុតគឺរឿងអនុយុរដ្ឋមន្ត្រីជេណារឿងសំខាន់នៅត្រង់ហ្នឹងអាមិនក៏ឯងមិនថា ប្រព័ន្ធជេរប្រមាថប្រព័ន្ធលៀបពណ៌ប្រព័ន្ធគម្រាមកំហែងប្រព័ន្ធលួចប្លន់ប្រព័ន្ធអីនៅក្នុងស្រុកប្រទេសកម្ពុជានឹងពួកឯងមិនក៏ទៅទៅទៅគ្រប់គ្រងពួកនោះអញ្ចឹងបានថាកុំនិយាយឲ្យជន់កលោះខ្លួនឯងកុំនិយាយឲ្យជន់ដាស់ខ្លួនឯងសរុបមករឿងលោកងួនសឿរឿងលោកងួនសឿ គាត់គ្រាន់តែចង់បានប៉ុណ្ណឹងទេគឺគាត់យកទីតាំងរបស់គាត់ដើម្បីវាយប្រហារលោកសំរងស៊ីជាបន្តទៅទៀតគេថាសំរងស៊ីចប់ហើយ ចប់កន្លែងណាមិនទាន់ចប់ទេអូន បើមិនជឿស៊ូបងជេមសុកទៅសំរងស៊ីអត់ទាន់ចប់ទេដរាបណាហ៊ុនសែនមិនកំណែតម្រង់ទេសំរងស៊ីអត់ចប់ទេទោះជាសំរងស៊ីមិនធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក៏ដោយ គ្រាន់តែមនុស្សម្នាក់2នាក់3នាក់ឬក៏មនុស្សមួយក្រុមគ្រាន់តែភាសាសំរងស៊ីឧទ្ទេសនាមមួយម៉ាត់ខ្ញុំប្រាប់សាក់មើលមើលបំប្រជាពលរដ្ឋអានឹងខ្ញុំនិយាយថាបើសិនណាជាគាត់ចេញមុខឧទ្ទេសនាមក្រមយុវជនមកក្រមរបស់គាត់ណាខ្ញុំប្រាប់បំប្រជាពលរដ្ឋភ្លុកទឹកភ្លុកដី តែបើហ៊ុនសែន តែងតាំងកូនរបស់គាត់ណាមាន តែពួកអាបានប្រយោជន៍ពីហ៊ុនសែនទេដែលសរសេរសារទៅគ្រប់គ្រងវានោះប៉ុន្តែមិនមែនគ្រប់គ្រងដោយបេះដូងទេខ្ញុំប្រាប់ទៅគ្រប់គ្រងដោយសារតែមានផលប្រយោជន៍ថ្ងៃណាមួយបើអត់ផលប្រយោជន៍ហ៊ុនសែននឹងពូជហ៊ុនសែននឹងមិនដឹងរត់ទៅស្រុកយួនតន់ឬក៏មិនតន់ទេអានឹងវាចឹង ចឹងបងប្អូនខ្ញុំកណ្ណាខ្ញុំបាទខ្ញុំកណ្ណាខ្ញុំនិយាយរឿងងួនសឿប៉ុណ្ណឹងចោះបាទនិយាយរឿងងួនសឿហ្នឹងគឺបំណងគាត់ប៉ុណ្ណឹងឯងតែខ្ញុំចង់គ្រាន់តែចង់បញ្ជាក់បន្ថែមពីរឿងហ្នឹងសារល្បានហ្នឹងដោយសារថាបំណងហ្នឹងគឺជាសេណារីយ៉ូថ្មីរបស់ហ៊ុនសែនវាអស់មនុស្សនៅ ខាងក្រៅហើយអាសូនរោចប់ហើយអេវ៉ាំងអាវ៉ាំងសារ៉ោដល់ក្បាលជប់ក្រោមឥឡូវ បងជេមសុកឥឡូវហ្នឹងពួក CPP អត់ការងារធ្វើតំណោះផលប្រយោជន៍បងជេមសុកជាមួយនឹងខាន់សវណ្ណតំណោះតំណោះផលប្រយោជន៍ឥឡូវគឺអូពួក CPP ឌីលប្រមាថបងប្អូនមើលបងជេមសុកគាត់ការពារលោកហ៊ុនសែនណាប៉ុន្តែរបៀបការពាររបស់គាត់របៀបការពាររបស់គាត់នឹងគឺថាគាត់ការពារ គេហៅចលោឆ្វេងវាយស្ដាំអានឹងគាត់និយាយខ្លួនគាត់ទេណាគាត់ការពារហ៊ុនសែនបែបចលោឆ្វេងវាយស្ដាំប៉ុន្តែទោះជាបងជេមសុកចលោឆ្វេងវាយស្ដាំយ៉ាងណាក៏ដោយគឺថាភ្លើងសញ្ញោរបស់បងជេមសុកនឹងនៅអត់តាន់រដាស់ទេ តែទោះជាអញ្ចឹងក៏ដោយក៏ខ្ញុំ នៅតែសរសើរបងជេមសុក ដែលគាត់ចេះរកវិធីនៅចំណុចកណ្ដាលមួយ ធ្វើឲ្យខណ្ឌសវណ្ណដៅកាហាយខឹងសបាជេរប្រមាថគ្នាអអង្គប្រុកតបាចអង្គប្រុកអីណានៃជេរប្រមាថគ្នាសពបែបយ៉ាងទាំងអស់ជេរប្រមាថនេះឥឡូវពួក CVP ជេរប្រមាថហើយអាហ្នឹងអាហ្នឹងអាហ្នឹងវាដល់ថ្នាក់បំបែកគេអត់បានចាប់ផ្ដើមបែកខ្លួនឯងបំបែកគេអត់បានបែកខ្លួនឯង ឥឡូវបន្តិចទៀតក្រមមនសិការក៏បំបែកគ្នាដែរដើម្បីឲ្យគេថាដើម្បីឲ្យគេថាទេអាណាថាមនសិការអត់បែកគ្នាមនសិការត្រូវតែបែកគ្នាគេថាអញនឹងធ្វើឲ្យមនសិការបែកគ្នាគេថាអញ្ចឹងណាគេថាទេមនសិការមិនមែនអ្នកនយោបាយណាមុននឹងក្រោយគង់តែបែកគ្នាទេក្រមតួតួមនសិការមិនមែនជាក្រមអ្នកនយោបាយណា ចង់អ្នកណាមកបំបែកក៏បំបែកទៅហើយបើទោះជាគេមិនបំបែកក៏គង់តែយើងបែកគ្នាដដែលនោះហេតុអីហេតុអីបានយើងបែកគ្នាព្រោះយើងនឹងបំពេញបេសកកម្មច្រើនជាងនិយាយយើងនឹងបំពេញបេសកកម្មរៀងរៀងខ្លួនហើយគេថាអាណាថាមនសិការគេបំបែកមិនបានថា ចង់បំបែកមកបំបែកមកវាគង់តែបានទេវាមិនទៅស្អីទេប៉ុន្តែមកបំបែកម្នាក់សិកាបានស្អីវាមិនបាត់អីឥឡូវតិចទៀតហ្នឹងពួកខ្ញុំនឹងធ្វើបែកគ្នាឲ្យមើលបាទអញ្ចឹងខ្ញុំឃើញពួកខណ្ឌសវណ្ណនឹងគេជេរបងជេមសុកបងជេមសុកម្នាក់ឯងម្នាក់ឯងខំជេរខំជេរប្រឆាំងប៉ុន្តែ ខ្ញុំថាកឡូជេរបស់ពួកខាន់សវណ្ណស្ទើរណាស់ចាញ់បងជេមសុកឆ្ងាយខ្ញុំសូមលើកបងជេមសុកតិចខ្ញុំនៅខាងបងជេមសុកបងជេមសុកនៅមានប្អូនមួយអូខេណាបងម្លាញ់នៅមានប្អូនមួយណាគាំទ្របងឯងធ្វើអញ្ចឹងពិតណាស់តែបងឯងមិនមែនជា សង្គ្រោះជាតិហើយទោះជាបងឯងមកនៅក្នុងនៃល្បិចប៉ុណ្ណាក៏ដោយប៉ុន្តែបងឯងចេះរិះគន់ហ៊ុនសែនចេះនិយាយដើម្បីស្ថាបនាកែតម្រង់ខ្ញុំនៅតែប្រសើរ វាគ្រាន់បើជាងពួកខណ្ឌសវណ្ណចេះតលុញពងជក់ពងពីមពងខ្ញុំស្អប់បំផុតអាមនុស្សមានខួរក្បាលសម្រាប់តលុញពងបៀមពងជក់ពងគេពិសេសវាប្រើមាត់ដើម្បីលុញពងជក់ពងខ្ញុំស្អប់ណាស់ហ្នឹងពួកអាមនុស្សហ្នឹងខ្ញុំស្អប់អញ្ចឹងហើយបើបងកុំទៅលុញបងទៅនិយាយពីភាពអវិជ្ជមាននិងវិជ្ជមានអូខេខ្ញុំគ្រប់ត្រប៉ុន្តែមិនមែនមានន័យថាខ្ញុំដើរជាមួយបងណាអត់ទេណា មនសិការយើងខុសគ្នាប៉ុន្តែខ្ញុំគ្រប់ត្រជាមួយនឹងការនិយាយខុសនឹងត្រូវគ្រប់ត្របើពួក CPP អត់ណាណាអីនេះបងឯងមានបញ្ហាអីប្រាប់ខ្ញុំបើបងឯងឆ្លោះ មិនឈ្នះជាមួយក្រុមពួកអាអង្គប្រកតបាចឬក៏ក្រុមពួកអភ័យវណ្ណៈបើថាបងឯងឆ្លោះមិនឈ្នះទេខ្ញុំឧបមាបើថាបងឯងមានសមត្ថភាពណាខ្ញុំមិនថាទេប៉ុន្តែខ្ញុំនិយាយថាបើបងឯងថ្ងៃណាមួយគ្មានសមត្ថភាពមកពឹងប្អូនដែលចូលឡំ អូខេខ្ញុំនឹងជួយបដាល់ណានៅចំណុចណាដែលខ្ញុំអាចជួយបងឯងបានខ្ញុំនឹងជួយបដាល់ជាមួយនឹងពួក CPP នៅក្នុងស្រុកមួយចំនួននិងពួកអាកែស្រុកមួយចំនួនឲ្យបងឯងអានឹងនិយាយចឹងនិយាយប្រកាសចឹងមកប្រកាសចឹងមកណាឥឡូវហ្នឹងយើងបំបែកពួកយើងមិនបានឥឡូវបែកនេះវិញបាទហ្នឹងនិយាយខាងក្រៅឥឡូវចូលដល់អឺខមមិនបងប្អូន បាទចូលដល់ comment បងប្អូនណាពួកថ្ងៃនេះខ្ញុំអត់មានកម្រងអីនិយាយអីនេះបាទខ្ញុំមើល comment បងប្អូនបន្តិចឥឡូវបងប្អូន ចង់ដាក់សំណួរអីសួរមកឥឡូវមានពេលបាទអាចនិយាយបានថា15នាទី ទៅ25នាទីបាទជួបនឹងខមមិនបងប្អូនណាប៉ុន្តែខមមិនខ្លះខ្ញុំអាន បានអានតាន់ខមមិនខ្លះខ្ញុំអានមិនតាន់កុំប្រកែប្រកាន់ណាបងប្អូន បាទលោកធីលៀនអញ្ចឹងអឺលោកពុកបានជ្រាបថា ជារឿយរឿយគាត់ជាចៅប្លន់តាំងតែពីដំបូងម្លេះគឺប្លន់ប៉ែនសវណ្ណអ្នកទាំងឡាយមិនជឿត្រឹមត្រូវទីធីធីអីធីអីបងធីអីបងជីជីលៀនបាទបងជីលៀនមិនមែនធីទេជីលៀនបាទនៅក្នុង នេះភ្នែកខ្ញុំមានបញ្ហាតតែពាក់វ៉ែនតាបាទតពាក់វ៉ែនតាអឺបាទត្រូវហើយហ៊ុនសែនគឺជាចោរប្លន់សំបីតែសមមិត្តដូចគ្នាបំផ្លាញសមមិត្តដូចគ្នាហើយហ្នឹងបានបានប្រយោជន៍អីមនុស្សក្បត់មិត្តហ្នឹងហើយមនុស្សប្រភេទហ៊ុនសែនហ្នឹងមនុស្សយកជាគ្នាមិនកើតទេបងប្អូនយកជាគ្នាមិនកើតទេបាទខ្ញុំមើលទៀតបាទភក្តីភាពអូភក្តីភាពគេមកទៀតដែរ សម្ដេចហ៊ុនសែនបានជួយសង្គ្រោះប្រជារាស្ត្រខ្មែរជាង16លាននាក់អូអូយអញហើយអញមើលមុខមើលមុខអាគាត់នឹងទៀតមើលស្អីគេអីគេសម្ដេចហ៊ុនសែនបានជួយមនុស្ស16លាននាក់ជួយស្អីគេ16លាននាក់ហុយហ៊ុនសែនមើលមើលមើលមើលឥឡូវហ្នឹងហ៊ុនសែនជួយនឹងជួយអាម៉េចឥឡូវជួយអាម៉េចមើលមើលជួយប្រាប់តិចងាប់ហើយអញឲ្យអញ ហ៊ុនសែនឯណាទៅជួយមនុស្ស16លានអ្នកហ៊ុនសែនជួយយួនទេកាលងងហើយកុំឆ្កួតហ៊ុនសែនជួយយួនទេយួននឹងវាសម្លាប់ខ្មែរជាតិអស់ហើយបាន វាមកជួយសង្គ្រោះដោយអញនិយាយពីខាងដើមមិនអញ្ចឹងដោយងួនសឿនិយាយអញ្ចឹងអាអាទ្រឹស្ដីយួនហ្នឹងវាថាណែបើគុំតែខ្ញុំ ជួយទេណាគុំអី មនុស្សមិនមែនងាប់ត្រឹម3លានអ្នកហ្នឹងទេណាមនុស្សអាចងាប់ទាំងអស់តែមកខ្ញុំថាចុះអាពតហ្នឹងវាគ្រប់គ្រងស្រុកហ្នឹងវាសម្រាប់មនុស្សចោលអស់វាបានណារស់នៅចុះអញសួរចុះរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងដែលវាគ្រប់គ្រងមនុស្សហ្នឹងវាគ្រប់គ្រងពីណាបើមនុស្សងាប់អស់ហើយវាសម្រាប់មនុស្សងាប់អស់ហើយវាទៅគ្រប់គ្រងពីណាទៀតវាគ្រប់គ្រងឆ្កែវាចង់គ្រប់គ្រងឆ្កែអញ្ចឹងពលពតនឹងចង់គ្រប់គ្រងឆ្កែអញ្ចឹងហ៎ ចង់ដឹកនាំឆ្កែអត់ធ្វើដឹកនាំមនុស្សទេបើសម្លាប់មនុស្សងាប់អស់ហើយអត់អាយុនឹងវាថាបើកុំតាមាន7មករា79នេះក៏មិនខ្វាយងាប់អស់បានអានឹងអាសម្ដីវាថាបើកុំតាមានសម្ដេចជួយសង្គ្រោះទេប្រជាជន16លានអ្នកនឹងហើយការដែលហ៊ុនសែនជួយនឹងមានមនុស្សណា16លានអ្នកបងប្អូនហើយវាថាមានមនុស្ស16លានអ្នកហើយវានិយាយបានវាចេះ អនុគមវិជេដេរវេអត់មើលទៅវានិយាយនោះមើលទៅវាដូចរឿងចាស់គួសមដែរខ្ញុំសង្ស័យថានេះចាស់ចាស់ដូងហ្មងមិនចឹងចាស់អានងសាញហ្មងចាស់ចាស់អត់ប្រយោជន៍បើសង្ស័យណាសង្ស័យណាហុយការដែលហ៊ុនសែននោះការនោះមានហ៊ុនសែនទេណាការនោះតបហេងសំរិនការនោះតបជាស៊ីមអាការនោះប៉ែនសវណ្ណច័ន្ទស៊ី អឺអីហ៊ុនសែនមនុស្សទីប្រមាណនោះហ៊ុនសែនកលៃប្រវត្តិសាស្ត្រទេទៅមនុស្សទី3ទី4នឹងនោះហ៊ុនសែនកលៃទេតាមពិតហ៊ុនសែននៅក្នុងចំណោម10នាក់នឹងហ៊ុនសែននៅមនុស្សទី8ទី9នោះមនុស្សទី8ទី9នោះក្នុងក្នុងការដែលយួនចង់បន្តចង់បន្តហើយមានន័យតែម៉េចមានន័យតែហ៊ុនសែននឹងជួយមនុស្ស16លាននាក់ហើយកាលនោះមាន16លាននាក់ណាអានឹងទ្រឹស្ដីនឹងអត់ដូច អត់ខុសពីងួនសឿងួនសឿថាបើគុំតែគាត់ជួយធ្វើឲ្យគណៈបកហ្វុនសម្បិចខ្សោយនឹងជួយបំបែកបំបាក់គណៈបកហ្វុនសម្បិចទេណាកុំអីហ្វុនសម្បិចងាប់ច្រើនជាងនឹងទៀតណែវានិយាយចឹងអឺសំទោសគាត់និយាយចឹងងួនសឿងួនសឿគាត់អត់ដែលមានបញ្ហាអីមួយខ្ញុំទេគាត់គាត់និយាយចឹងអាទ្រឹស្ដីនឹងខ្ញុំបានអានសិភៅមួយរបស់យួនណាមនោគមវិជ្ជារបស់យួនខ្ញុំបានអានសិភៅមួយខ្ញុំបានអានសិភៅមួយនោះ វានិយាយអញ្ចឹងទ្រឹស្ដីទ្រឹស្ដីរបស់យួនអា79ក៏វាប្រើទ្រឹស្ដីនឹងដែរហើយឥឡូវហ្នឹងពួកអាផេះផង់អាឡាមេឡម៉ង់អាកង្កែបក្នុងដងរបស់ CPP ហ្នឹងវាយកអាទ្រឹស្ដីហ្នឹងមកប្រើទៀតវាថាបើគុំតបាន7មករា79បើគុំតបានសម្ដេចហ៊ុនសែននេះក៏គ្មានក្បាលអាឡុងឯងដែរក៏គ្មានម៉ែឯងដែរខ្ញុំថាអញ្ចឹងអាពើហ្នឹងវាអាពោតហ្នឹងវាឈួតអីចឹងវាបានធ្វើជាមេដឹកនាំប្រទេសហ្នឹង មានន័យថាវាសម្រាប់ខ្មែរចោលឲ្យអស់វាដឹកនាំឆ្កែវិញម្ដងអញ្ចឹងហ៎អីពួកអានេះចេះតែនិយាយហ្មងបើមិនឲ្យត្រូវដបងដៃជួឡុងទេវាអត់កើតពួកអាផេះផងហើយជួយហៅមកជួយហៅពួក CPP មកទៀតមកភក្តីភាពភក្តីភាពអាចគោស្អីឯងភក្តីភាពមួយណាគេនឹងភក្តីភាពមួយហ៊ុនសែនណាអីល្ងងមែនហើយភក្តីភាព ភក្តីភាពមួយជាតិអូខេកុំភក្តីជាតិជាមួយអាឡៃអាយ៉ងយូនកជះចិនហ្នឹងអូខេជួយសង្គ្រោះបងខ្មែររិទ្ធគាត់ថាជួយ សង្គ្រោះអាចពលរដ្ឋខ្មែរសពថ្ងៃ បាត់បង់ដីធ្លីមិនដែលឃើញក្បាលអាគាត់ថាខ្វាក់ទៅជួយដោះស្រាយសំបីតែបន្តិចមានតែចាប់គ្នាដាក់គុកហើយធ្វើបាបគ្នាទៀតពួកអដេរឆានឯងនេះណា បើមិនប៉ះចំគ្រួសារពួកឯងទេធ្វើមិនដេចឯងនឹងចេះឈឺបងខ្មែររិទ្ធគាត់និយាយច្បាស់ច្បាស់ត្រឹមត្រូវខ្ញុំឯកភាពបងខ្ញុំឯកភាពសំណេរបងបាទខ្ញុំពេញចិត្តអានសំណេរនឹងបាទចន្ទរីថៃគាត់ថាពួកខណ្ឌសវណ្ណនិយាយតែរឿងប្រឌិតសុតសាតបាទពួកអាប្រឌិតនិយម បាទមិនមែនពួកអា នេះទេពួកអាប្រឌិតនិយមគឺខណ្ឌសវណ្ណហ្នឹងហើយបាទអារីសេងរាំងស៊ីចរុក ប្រឹងដាក់បន្ទុកលើកម្មសខាអអានឹងពួកអាពួកអាក្មេងឈានឈានថោកបាទបាទចាក់រុកស្អីមានស្អីត្រូវចាក់រុកមកមានអីត្រូវចាក់រុកបើដើរទៅតឡាការដោយពួកតួកុនអាណាចាក់រុកប្រភ្លើទេអីស្អីគេសៀងអីស្អីមើលមុខមើលមុខនេះអីដូចស្រីនឹងរូបស្រីខ្ញុំខ្ញុំថាអានឹងប្រុសជាគ្នាខ្ញុំថាចេះ វាអាណាឡើងទៅតឡាការសបាយក្អាក់ក្អាយជីឡានសោចឲ្យញឹមឲ្យញែមទេវាមិនដែលមានអត់មានតែម៉ែឪឯងអញនិយាយចឹងអាសេងអាអានេះអាស៊ីងអាស៊ីងអារីស៊ីងពើក្តោយទេអាណាឯងនឹងទៅលិតគូហ៊ុនសែនណាទៅទៅដួមលំអាចគោស័យណាបបួលគ្នាទៅសិតតែគេចាក់រុកអឺ អញមិនចង់ខោកក្បាលឯងទេអាព្រោះពួកឯងនឹងខែជាគ្នាណាអញចង់ខោកណាហ្នឹងហើយ uh, I have a friend who said Vietnam liberate Cambodia liberate Cambodia បងហាក់ឆៃបងហាក់ឆៃសុខសប្បាយគាត់ថាមិត្តភក្តិគាត់ហ្នឹងនិយាយថាវៀតណាមហ្នឹងគឺគ្រប់គ្រងកម្ពុជា ណាជាអ្នកបញ្ជារបស់កម្ពុជាទាំងមូលឬក៏ជាអ្នក control ប្រទេសកម្ពុជាអាហ្នឹងគឺធ្វើត្រូវ100%មិនគ្រប់គ្រងប្រទេសកម្ពុជាគ្រប់គ្រងក្បាលហ៊ុនសែនគណៈបព្វជិជនបាទហើយគណៈបព្វជិជនហ្នឹងវាគ្រប់គ្រងខ្មែរវាប្រើប្រាស់គណៈបកហ្នឹងដើម្បីមកគ្រប់គ្រងខ្មែរអញ្ចឹងឲ្យតែគ្រប់គ្រងក្បាលហ៊ុនសែនបានស្មើនឹងគ្រប់គ្រងខ្មែរអាហ្នឹងអញ្ចឹងចង់មានអីអញ្ចឹងអញ្ចឹងអ្នកណាដែលជឿហ៊ុនសែនអត់ដឹងខ្លួនជឿតែហ៊ុនសែនយល់តែហ៊ុនសែនជាខ្មែរប៉ុន្តែយួនវាគ្រប់គ្រងក្បាលហ៊ុនសែននិងបកពូហ៊ុនសែន និងគ្រួសារហ៊ុនសែនហើយយើងយល់ថាហ៊ុនសែនជាខ្មែរយើងទៅជឿហ៊ុនសែនដើរតាមហ៊ុនសែនហើយអត់ដឹងថាអាយុនោះវាគ្រប់គ្រងក្បាលហ៊ុនសែននិងគ្រួសារហ៊ុនសែនអញ្ចឹងវាអញ្ចឹងបានថាមនុស្សយើងវាចាញ់បោកគេនៅត្រង់ហ្នឹងឯងបាទភ្នំស្រួចឆ្លោះតែគ្នាមិនដឹងជាបែកប៉ុន្មាន ក្រុមទេអត់ចេះខ្មាស់គេហ្មងឯងសោះ អានៅស្រុកណាក៏គេបែកជាក្រុមដែរគេចងបាក់ភ្នំស្រួយសូម្បីតែគណៈបកប្រជាជននឹងក៏មានច្រើនក្រុមដែរមានយុវជនឈាមថោកមានយុវជនឈាមឆ្កែមានយុវជនដេរឆានដូចជាអាខ្លាសដូចជាយុវជនសេនានាគដូចជាសេនាគ្រុឌដូចជាសេនាអីសេនាហងសេនាអីសិតតសត្វដេរឆានយកមកដាក់ឈ្មោះខាងគណៈបកប្រជាជនណាណាចឹងចឹងមានន័យថាឲ្យតែគេមានក្រុមមានក្រុមហ្នឹងអានឹងសិតតែឆ្លោះគ្នា បែកគ្នាអានឹងប្រភ្លឺសពបាទ នេះអាក្មេងនេះអាក្មេងនេះវាល្ងងហីក្មេងអីចាស់ហើយអាប្រមាត់ប្រមងក្បាលកាចាស់ហើយប្រភ្លឺរៀនថ្ងៃសង្ស័យមើលអាយុប៉ុន្មានអាហ្នឹងតំណងមើលមុខវាតិចមុខដូចផ្ទះបាញ់អាភ្នំស្រួយនេះមុខដូចផ្ទះបាញ់អាចឹងអាបានចឹងមើលប្រភ្លឺចឹងបានចឹងអញអញដាក់អើអញក៏ចេះនិយាយអញដាក់អញថ្ងៃនេះអត់មានប្រធានបទផងឲ្យតែឃើញខមមិនណាមិនតំណងអញដាក់អើយអញប្រាប់ឯង ដាក់ឲ្យបងជាសេងកូនខ្មែរ មិនដាក់ពាក្យថាចប់មិនដាក់ពាក្យថាចប់បើនៅមានមនុស្សក្បត់ជាតិបាទត្រឹមត្រូវយើងអត់ចប់ទេឲ្យតែនៅពួកពួកលក់ជាតិពួកក្បត់ជាតិនឹងអត់ចប់ទេ បាទខ្ញុំមើលបងប្អូនតទៅទៀតអីអឺអីគេអីគេ អីសារីឆ្កែខ្ញុំមិនតូចមិនធំអូអានេះសัตว์បាទអាស៊ីងនេះគឺវាវាថាម៉ែវានឹងជាឆ្កែរបស់វាឪវាជាឆ្កែរបស់វាហើយហ៊ុនសែនជាឆ្កែរបស់វាអាចឹងបានចឹងឯងថាម៉េចទេនឹងថាម៉េចទេអឺឆេងអ្នកទេពខ្ញុំគ្មាន គេ ជួយ ទេបាទចង់មានន័យថាម៉េចបាទឆេងគ្មានអ្នក គេជួយទេបាទ បាទខ្ញុំក៏ត្រូវការអ្នកជួយដែរដូចគ្នាបាទភ្លឺហួសនិស័យហើយបងធ្វើទៅចាំរីថាច់ធ្វើទៅបាទអឺខ្មែរជនជាតិភេតិចគេថាម៉េចបានមិនថាត្រង់ទៅ ចាំជួយកាត់ដីឲ្យទៅយួន និង ប្រជាជនយួនអាមើលមិនឃើញមកគាត់ឆ្លើយតបទៅគេដឹងសម្ដីមាសអូអានេះអាអាស៊ីនេះអានេះអានេះគេហៅថាពួកពួក អឺអាក្បាលដៃគោលបាទពួកអាក្បាលដៃគោលទេបាទខ្ញុំស្មានថាក្បាលវាមនុស្សពួកអាក្បាលដៃគោលដែរបាទអាចចាំឲ្យទុកឲ្យវារសេតិចចឹងណាបងប្អូនណាបាទបងសិដ្ឋាថនណាបងប្រុសខ្ញុំនៅសិនសណាទីនៅអូអាយុសិនសណាទីគាត់ថាអាសែនវានាំយួនមកប្លន់ខ្មែរមិនមែនមកជួយខ្មែរទេនោះគាត់តបទៅអាមួយនោះអាយល់ទេណែឃើញទេ បងប្អូនច្រើនណាគេដឹងសំបីតែអ្នកនៅក្នុងស្រុកក៏គេដឹងដែរយូរណាស់ណាវាមកជួយ ខ្មែរឃើញវាមកបំបែកបំបាក់ខ្មែរធ្វើខ្មែរបែកបាក់ជាក្រុមខ្មែរបកើតខ្មែរអិសរៈសំបីតែខ្មែរបកើតខ្មែរអិសរៈនៅខាងខាងខាងលិចណាក៏អាយុនឹងមកបកើតខ្មែរអិសរៈដើម្បីប្រឡប់ដល់ពេលខ្មែរបកើតខ្មែរក្រហមអាយុនឹងវាបកើតខ្មែរក្រហមមកធ្វើជាខ្មែរទៀតដល់ពេលខ្មែរក្រហម ខាងនេះនឹងបង្កើតខ្មែរសអាយុនឹងមកបង្កើតខ្មែរសទៀតអញ្ចឹងមានន័យថាម៉េចរឿងសម្រាប់ប្រទេសកម្ពុជានឹងសិតតនយោបាយអាយុនឹងទាំងអស់បាទនយោបាយអាយុវាដុតធ្វើឲ្យពលពតក៏វាជាប់ឈ្មោះជា អ្នកសម្រាប់មនុស្សដែរណាដោយសារតែរបបគ្រប់គ្រងរបស់ពលពតដែលត្រូវទទួលខុសត្រូវពីការសម្លាប់មនុស្សប៉ុន្តែឃាតករពិតប្រកបអ្នកដែលញុះញង់ពិតប្រកបនោះទេទើបជាឃាតករគឺអាអ្នកដែលថាវាមកជួយនឹងឯង វាថាបើគុំអីហ្នឹងឯងងាប់អស់ហើយគ្មានពួកឯងទេខ្ញុំថាអញ្ចឹងមានតែពលពតហ្នឹងបើពួកអាយួនហ្នឹងវាមិនមកឈ្លានពានកម្ពុជាអាហ្នឹងអាហ្នឹងឈ្លានពានហ្នឹងមិនមែនយើងចេះតែថាទេណាគឺអាស៊ានក៏គេបានថាយួនឈ្លានពានកម្ពុជា អង្គការសហប្រជាជាតិក៏គេថាយួនឈ្លានពានកម្ពុជា ពិភពលោកគេថាយួនឈ្លានពានកម្ពុជា79ពិភពលោកអញ្ចឹងហើយបានជាគេតម្រូវឲ្យយួនដកតបចេញពីប្រទេសកម្ពុជា ត្រូវដឹងណាពួកឯងត្រូវដឹងពួក RCVP ហើយត្រូវយល់ចំណុចនឹងបើមិនអញ្ចឹងទេតើកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារមានមកពីណាមានដោយសារតែអាយុនឹងមកឆ្លៀនពៀនប្រទេសកម្ពុជាឆ្នាំ79 7មករា79ហេតុអីបានជាពួកឯងនាំគ្នាធ្វើដឹងគុណ7មករា79ពីព្រោះសង្ស័យតែពួកឯងដើរតាមឆ្កែយួនតាមអ្នកបំរើយួនកាជះយួនដែលយួនលើកបន្តណាហ្នឹងអញ្ចឹង និយាយគ្នាច្បាស់និយាយគ្នាច្បាស់ចឹងហើយបានហ៊ុនសែនឯណាទៅនាំយួនមកជួយខ្មែរអឺឯងចេះតែនិយាយតែមកចឹងមានអពលពតដឹកនាំឆ្កែបើ សម្រាប់ខ្មែរអស់នោះអីអាណា ទៅដឹកនាំឆ្កែអត់មែនមានតែពួកឯងហ្នឹងអាយួនវាដឹកនាំឆ្កែមែនអាយួនវាចេះប្រើឆ្កែណាហើយពួកវានោះជាឆ្កែចឹងហើយបានចឹងណាបងសិដ្ឋាធនបាទ ជួយខ្មែរទៅជិះឡាន មកវិញជិះចាននឹងហើយហ៊ុនសែនជួយខ្មែរ តាមទៅ អាណែតបាទអរគុណមុខបផាបាទវាខ្លៅទៅវាគ្រប់ត្រអាខ្លៅដូចគ្នាតាមទៅបងបផា បាទបងមិត្តម៉ានគាត់ថាសម្ដេចឡុងកុំចេះតែថាសម្ដេចហ៊ុនសែនចេះជេរតែ មនុស្សអឺចេះទេចេះជេរតែមនុស្សឲ្យសោះសំបីតែសัตว์គោ ក៏សម្ដេចហ៊ុនសែនជេរដែរគាត់ចង់និយាយថាកុំថាឡើយតែមនុស្សហ៊ុនសែនចេះជេរសូម្បីតែសូម្បីតែសត្វសត្វគោនឹងក៏ហ៊ុនសែនចេះជេរក៏ជេរគោដែរវាមានអីបាទបងមាសវណ្ណរីគាត់ថាតាមពិតតាសុកគាត់លៀងខ្លួន ខ្លាចអាមេរិកដេញគាត់ចេញ ពីស្រុក អាមេរិកទេ របៀបគាត់និយាយគាត់នៅតែអឺ គាត់នៅតែផ្អៀងខាង CPP ត្រឹមត្រូវបងខ្ញុំខ្ញុំទទួលស្គាល់គាត់គាត់ខ្លាចអញ្ចឹងមែនគាត់ឆ្លាតគាត់ឆ្លាតមិនដូចពួកអាមនុស្សខ្លួនខ្លៅមួយចំនួនទេបាទគាត់ឆ្លាតបាទខ្ញុំចាត់ទុកថាគាត់ឆ្លាតពិតណាស់ថាគាត់និយាយការពារ CPP តែខ្ញុំនៅរាប់អានគាត់ខ្ញុំនៅរាប់អានពិតណាស់តែមិនត្រូវគ្នាមែនប៉ុន្តែរាប់អានគ្នាបានរាប់អានគ្នាបានពីព្រោះមនុស្សចេះកែខ្លួនមនុស្សចេះខ្លាចបាទមនុស្សចេះខ្លាច អាមនុស្សល្ងងខ្លៅទេដែលវាពិបាកមិនបាច់រាប់អានវាទេអត់មនុស្សដែលចេះខ្លាចគឺជារឿងល្អខ្លាចតែមនុស្សប្រភ្លើអត់ដឹងខ្យល់អីគេប្រាប់ឲ្យមិនចេះខ្លាចថ្ងៃក្រោយទៅវាទៅទៅវាចោតយើងថាយើងធ្វើអីវាទៀតពេលដែលគេឲ្យវាទៅគេថាឲ្យទៀតអត់ដឹងទៅវាល្ងងបាទសួស្តីបងប្អូនស្នេហាជាតិទាំងអស់ ភក្តីភាពបើហ៊ុនសែនឲ្យស៊ីអាចកុំឆ្លើយថាឆ្ងាញ់ក៏ឆ្លើយថាឆ្ងាញ់ដែរត្រឹមត្រូវបងបងកន្លែងបុផាច័ន្ទសំទោសបងប្អូនណាបាទរៀងក្អកបន្តិចបាទវុធីតើពេលណាខ្មែរឈប់ដឹងគុណយួនបាទតើតែឈប់មានហ៊ុនសែននិងគណៈបកប្រជាជនបាទដរាបណានៅមានហ៊ុនសែនមិនមែនខ្មែរដឹងគុណយួនទេណាបងបងវុធី មិនខ្មែរដឹងគុណយួនទេតាមពិតឆ្កែយួនទេដឹងគុណយួនព្រោះឆ្កែឆ្កែយួនវាគេបំពាក់បំពន់ឲ្យវាស៊ីអាចចឹងហើយមានមាន មនុស្សមួយចំនួន ដែលដែលមានឈាមជាខ្មែរហ្នឹងធ្វើឆ្កែរបស់យួនចឹងមិនមែនខ្មែរដឹងគុណយួនទេអាមនុស្សក្បត់ជាតិលក់ជាតិទេដែលវាដឹងគុណយួនមួយក្រុមទេបាទមួយក្រុមហើយមួយក្រុមមិនច្រើនប្រមាណទេមួយក្រុមមិនច្រើនប្រមាណទេពីព្រោះយុទ្ធសាស្ត្រហូជីមិញ វាបានប្រាប់ហើយតាវាថាគ្រប់គ្រងប្រទេសមួយចាំបាច់ទៅយកកំភ្លើងទៅបាញ់អីគ្រប់គ្រងតែឆ្កែពី3ក្បាលដែលជាមេដឹកនាំហ្នឹងគឺស្មើនឹងគ្រប់គ្រងប្រទេសវាទាំងមូលបានអញ្ចឹង នយោបាយយួនហ្នឹងវាបានសម្រេចនៅឆ្នាំ7មករា79ហ្នឹងឯងបាទអានឹងរឿងហ្នឹងវិញចាំបាទបងវ៉ាន់នីផលគាត់ថាហ៊ុនសែន is monkey Vietnam put him to run uh, banana គាត់ថាគាត់ថាហ៊ុនសែនហ្នឹងគឺជាស្វាយួនហ្នឹងចាត់ទុកហ៊ុនសែនហ្នឹងគឺប្រើប្រាស់ហ៊ុនសែនហ្នឹងគឺថាឲ្យតែជែកវាស៊ីទៅបានហើយឲ្យអាស្វាទៅស៊ីទៅជែកគឺគ្រប់គ្រាន់អាណាផលចង់មានន័យអញ្ចឹងយ៉ាង អង់គ្លេសខ្ញុំមិនសូវបកកែទេបងប្អូនប្រហែលជាន័យអញ្ចឹងបាទ គាត់ថាអាខ្លះវាមិនត្រឹមតែឈួតទេវាថែមបងបងសេងកូនខ្វែស្នេហាទៀតណាថាអាខ្លះមិនត្រឹមតែឈួតទេ វាថែមទាំង លងីលងើថែមទៀតផងលោកគ្រូឡុងថាត្រឹមត្រូវហើយបងជាសេងត្រឹមត្រូវអាពួកនឹងវាចឹងហ្នឹងបាទបាទបងពៅភុំគាត់ថា only them people still using word that oh uh assigned have mil, six, uh, 16 million people គាត់ថាមានតែមនុស្សដែលដែលអន់ដែលឈួតដែល them គឺថាមនុស្សដែលចឹងណាអន់ដែលឈួតដែលខួមិនកើតទេដែលប្រើពាក្យថាខ្មែរមកជួយអីយួនមកហ៊ុនសែនជួយសង្គ្រោះមនុស្ស ប្រជាជនខ្មែរ16លានអ្នកហ្នឹងមានតែមនុស្សប្រភ្លឺទេបាទគាត់ចង់បញ្ជាក់អញ្ចឹងក្នុងន័យនឹងអញ្ចឹងបាទអញ្ចឹងខ្ញុំមិនសូវចេះទេអង់គ្លេសបាទសូមអភ័យទោសបាទអឺបងមេងខេងឆេងគាត់ថាអាខ្វាក់វា សម្រាប់ខ្មែរបំរើយួនបាទបាទហើយកំឡុងគាត់ថាយួនវាមើលឃើញសម្ដេច អឺគាត់ក្មេងហើយមិនមានចំណេះដឹងងាយស្រួលវាបង្វិលខួរបាទហ៊ុនសែនដឹងចេះដឹងគួរសមមិនមែនអត់ដឹងទេអាត្រឹមខុសត្រូវប៉ុន្តែថាឲ្យចេះខ្លាំងវាមិនចេះខ្លាំងទេតែដឹងខុសត្រូវអាគាត់ល្អដឹងគុណមានគុណហ៊ុនសែនដឹងប៉ុន្តែដោយសារតែហ៊ុនសែនស្រឡាញ់អំណាចក្រាញអំណាចបាទចឹងហើយ បានជាហ៊ុនសែនត្រូវបំរើយួនបាទ ចឹងបងប្អូនណាបងប្អូនសូមអភ័យទោសបងប្អូនណាខ្ញុំសូមអរគុណបាទបងសេដ្ឋាសូមអរគុណខ្ញុំសូមអរគុណណាដែលបងប្អូនបានចូលរួមជាមួយនឹងការផ្សាយរបស់ខ្ញុំនៅក្នុងទីនេះហើយខ្ញុំសូមអនុញ្ញាតជាថ្មីម្ដងទៀតនេះគឺជាទូរទស្សន៍មនសិការប៉ុស្តិ៍លេខ3គឺបងប្អូនបានឃើញហើយទូរទស្សន៍មនសិការមានដាក់លេខ3 ហើយនឹងដាក់ទូទស្សនសិកា VKCTV ដោយសារតែប៉ុស្តិ៍ទី1របស់យើងត្រូវបានជាប់បំរាមតែយើងផ្សាយបានប៉ុន្តែ limit វាអត់ល្អផុសទី2ត្រូវបានជាប់បំរាមកាលពីប្រហែលថ្ងៃកន្លងទៅនឹងយើងផ្សាយបានដូចគ្នា មានបងប្អូនមកមើលច្រើន ដូចគ្នាប៉ុន្តែមកមើលច្រើនប៉ុន្តែ speed វាតិចបាទអញ្ចឹងយើងឈប់ផ្សាយនៅប៉ុស្តិ៍ទី1ប៉ុស្តិ៍ទី ទី2ហើយយើងផ្សាយនៅប៉ុស្តិ៍ទី3ទូទួលសម្លេងនសិកាសូមឲ្យបងប្អូនមេត្តាជួយចាត់ចុច like ហើយចុច subscribe ឲ្យបានគ្រប់គ្រប់គ្នាជាពិសេសបងប្អូននៅក្នុង YouTube បងប្អូននៅក្នុង YouTube សូមមេត្តាជួយចែកចាយហើយជួយ subscribe នៅក្នុង YouTube បងប្អូនវាយថា vkc.tv បងប្អូនគ្រាន់តែចូលទៅក្នុង YouTube ហើយបងប្អូនចុច search vkc.tv បងប្អូនចុចពីលើនឹងទៅបងប្អូននឹងឃើញទូទួលសម្លេងអ្នកសិកា ហើយបងប្អូនជួយចុច subscribe ហើយបងប្អូនចុចសញ្ញាកណ្ដឹងដើម្បីទទួលបាន ការផ្សាយរបស់យើងគ្រប់ពេលគ្រប់វេលាទេណានៅក្នុង ទូរស័ព្ទក៏ដោយនៅក្នុងការផ្សព្វផ្សាយរបស់បងប្អូនដទៃទៀតក៏ដោយអញ្ចឹងសូមបងប្អូនមេត្តាតាមដាន ពួកយើង នៅក្នុង ទូរទស្សន៍មនសិការប៉ុស្តិ៍លេខ3នេះឲ្យបាន គ្រប់គ្រប់គ្នានិងជួយចែកចាយជួយ like ជួយ follow ទៅតាមការគួរផងចោះ។ ហើយបងប្អូននៅក្នុង Facebook នៅក្នុង YouTube សូមមេត្តាជួយ Subscribe និងដាក់សញ្ញាកណ្ដឹងពណ៌ខ្មៅដាក់សញ្ញាកណ្ដឹងបាទដាក់ឲ្យតែឃើញពណ៌ខ្មៅបងប្អូននឹងឃើញកុំឲ្យឃើញពណ៌ក្រហមណាចុចពីលើអា subscribe ទៅឲ្យ subscribe នឹងคล้ายទីពណ៌រៀងកម្មៅតិចទៅអានឹងគឺយើង subscribe ហើយយើងចុចពីលើសញ្ញាកណ្ដឹងនឹងទៅដើម្បីទទួលបាននៅការផ្សាយរបស់យើងនិង alert ទៅបងប្អូនបាទសូមអរគុណជាចុងក្រោយនេះខ្ញុំកណ្ដាខ្ញុំសូម ជូនពរឲ្យបងប្អូនអស់លោកលោកស្រីនៅនាងកញ្ញាទាំងអស់ជួបប្រទះទៅនឹងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លៀតឡើយការលើកឡើងរបស់ខ្ញុំគួរពំគួរយ៉ាងណាសូមបងប្អូនប្រិយមិត្តមនសិកាជាតិទាំងអស់សូមមេត្តាខន្តីអភ័យទោសឲ្យយើងខ្ញុំតាមការគួរផងចោះសូមអរគុណសូមជម្រាបលា